មកចូលរួមនៅក្នុងកម្មវិធីវិទ្យាភាពសំរងស៊ីហើយក៏សូមបងប្អូន ជួយ like និង share ផងដែរព្រោះនេះគឺជា page ថ្មីដែលពួកយើងខ្ញុំផ្សាយចា៎ជំរាបសួរលោកសកណាបាទជំរាបសួរអ្នកស្រីធីតាភូហើយនិងអ្នកស្រី Sophie Anderson អឺថ្ងៃនេះយើងមានប្រធានបទមួយ ដែលចង់មកផ្សាយជូនបងប្អូនប្រជាពលរដ្ឋខ្មែរយើង ចាគឺតកតឹងអំពីកតបកិច្ច ហើយតាមដែលយើងបានដឹងមកលោកសកុណាគឺជាអតីតកងទ័ពនៅក្នុងសហរដ្ឋអាមេរិកប៉ុន្តែមុននឹងយើងចាប់ផ្ដើមទៅដល់នៃការចាប់ផ្ដើមនិយាយអំពីប្រធានបទយើងដែលចូលមកពិភាក្សាអំពី ទួនាទីនៃកងទ័ពថាកងទ័ពត្រូវមានកាតព្វកិច្ចអ្វីខ្លះក្នុងការបំពេញទួនាទីរបស់ខ្លួនខ្ញុំក៏សូមសួរទៅលោកសកណាសិនដែរថាតើការដែលលោកចូលទៅបំពេញកងទ័ពនោះលោកបានឈប់នៅឆ្នាំណាដែរឥឡូវនេះសុខសប្បាយថ្ងៃនេះក៏លោកនៅតែជាកងទ័ពឬក៏លោកបានឈប់សម្រាប់ហើយចា៎ ខ្ញុំជួយលោកសក្កណាបាទជម្រាបសួរបងទៀតថ្ងៃនេះ ខ្ញុំសកូណា ជាកងអតីតកងទ័ពសហរដ្ឋអាមេរិកខ្ញុំបាន បម្រើកងទ័ព12ឆ្នាំមកហើយឥឡូវនេះខ្ញុំបានគេហៅ retirement គេហៅ veteran ចា អរគុណច្រើនលោកសកុណា ចាសប្តាហ៍នេះលោក បានឈប់សម្រាកពីកងតបហើយលោកនៅថាបើខ្មែរយើងគេហៅថាអត្រែតចាខ្មែរយើងដូចជាសម្រាប់ការងារនៅធ្វើការនៅផ្ទះវិញដែរសូហ្វីចា មិនតាន់បានស្វាគមន៍ប្រាប់បងប្អូនទេ លោកសុកណា និងជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាเพจរបស់វិទ្យាភាពរបស់លោកសំរងស៊ីគឺពួកយើង ចូលខ្លួនមកបំរើបងប្អូនក្នុងមួយអាទិត្យម្ដងអញ្ចឹងទេគឺជាเพจថ្មីរបស់ពួកយើងហើយអញ្ចឹងនេះសូមឲ្យបងប្អូនជួយ share ម្នាក់មួយដើម្បីផ្សព្វផ្សាយដល់បងប្អូនយើងទាំងអស់គ្នាបើសិនជាបងប្អូនមិនជួយ like មិនជួយ share ទេគឺអត់អាចដំណើរការបានទេអញ្ចឹងហើយសូមឲ្យបងប្អូនជួយម្នាក់ share ម្នាក់មួយអរគុណច្រើនចា៎ ហ្នឹងមុននឹងមុនយើងចាប់ផ្ដើមទៅដល់ប្រធានបទនេះនេះដែរយើងក៏ចង់ប្រាប់បងប្អូនដែរថាសូមឲ្យឲ្យបងប្អូនជួយ share ផងមិនមែនជាភេករបស់លោកប្រធានទេគឺភេកពួកយើងគាត់តែថាការឆ្លាញ់ការគោរពនៅវីរភាពដែលអង្គអាចក្លាហានរបស់លោកប្រធានស្ដីទីសំរងស៊ីគឺពួកយើង បានដាក់ឈ្មោះភេកថាវីរភាពសំរងស៊ីចាអញ្ចឹងសូមបងប្អូនជួយចែកចាយបន្តជួយចែកចាយបន្តផងចា ហ្នឹងឥឡូវនេះគឺប្រធានបទយើងថ្ងៃនេះគឺយើងនិយាយអំពីកតបកិច្ចកងទ័ពចាអញ្ចឹងសូមអញ្ជើញសូហ្វីអាចចោទជាសំណួរទៅលោកសកុណាចាសូមអញ្ជើញអាចាអរគុណច្រើនម៉ៃក្មេកចាអើឥឡូវចេះមុននឹងចាប់ផ្ដើមចេះសូហ្វីដោយសារតែខ្ញុំទើបនឹងយើងនិយាយអំពីកងទ័ពហើយខ្ញុំបានឃើញវីដេអូមួយចាដោយសារខ្ញុំមិនបានបញ្ចូលទៅក្នុង stream yard ទេខ្ញុំនឹងចាក់សម្លេងជូនទៅលោកសកុណាស្ដាប់ថា តើកងទ័ពត្រូវមានកាតព្វកិច្ចខ្លះក្នុងការបំពេញតួនាទីរបស់ខ្លួនក្នុងការបម្រើពលរដ្ឋក៏ដូចប្រទេសជាតិហើយកងទ័ពអាចនៅអព្យាក៏តើកងទ័ពអាចនៅអព្យាក្រឹតបានដែរឬទេកងទ័ពត្រូវធ្វើយ៉ាងម៉េចណាចំពោះកាតព្វកិច្ចរបស់ខ្លួនហើយខ្ញុំនឹងចាក់សម្លេងនៅអ្វីដែលលោកអឺលោកហ៊ុនសែនគាត់បាន មានប្រសាសន៍នៅក្នុងពេលនេះចា៎ ហើយក៏ជាការដាក់គ្រឿងនៅក្នុងកងទ័ពទាំងមូលនៅចំពោះខ្ញុំសូមចាក់ពីដើមទេត្រីចេញមុខការពីរដ្ឋាភិបាលមិនអាចការពីគណៈបកនយោបាយដែលធ្វើខុសច្បាប់នោះឡើយលោកហ៊ុនសែនថ្លែងបែបនេះនៅក្នុងពិធីសម្ពោធនឹងបើកការដ្ឋានសាងសង់សាលាវឹកវើលជំនាញចារកម្មនៅខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញសូមអញ្ជើញលោកអ្នកនាងទស្សនាសេចក្តីរាយការណ៍របស់លោកជីវិតាអំពីរឿងនេះអ្វីដែលខ្ញុំប្រកាសណាខ្ញុំគួរតែរំលឹក ហើយក៏ជាការកាត់គ្រឿងនៅក្នុងកងទ័ពទៅលើនៅចំពោះមុខនាយទាហានពលទាហាននិងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានចាប់ផ្ដើមសន្ទរកថារបស់លោកដោយពាក្យពូមានថាកងទ័ពមិនមែនជាចៅហ្វាយនីរបស់ប្រជាជននោះទេ តែជាខ្ញុំបម្រើរបស់ប្រជាជនដូច្នេះកងកម្លាំងប្រដាប់អាវុធត្រូវខិតខំបម្រើប្រជាជន លោកថែមទាំងបានអះអាងទៀតថាគ្មានអ្នកដឹកនាំណាម្នាក់ឬកងទ័ពផ្ដាច់ការណាមួយដែលអាចទទួលបានជោគជ័យ ដោយគ្មានការគ្រប់គ្រងពីប្រជាជននោះទេលោកហ៊ុនសែនបន្តថាកងទ័ពមិនអាចមានជំហរអព្យាក្រឹតចំពោះគណៈបកនយោបាយណាដែលប្រឆាំងនឹងរដ្ឋាភិបាលនោះឡើយបកនយោបាយគ្មានសិទ្ធិបញ្ជាកងទ័ពនោះឡើយប៉ុន្តែរាជរដ្ឋាភិបាលដែលចេញមកពីការបោះឆ្នោតបង្កើតជារដ្ឋមានសិទ្ធិនឹងបញ្ជាទៅលើកម្លាំងប្រៃមិញ ស្ទប់សិនយ៉ាងគាត់ខ្ញុំចាំបន្តទៀតហើយយើងចាំក្នុងក្របខ័ណ្ឌនៃប្រធានគណៈបកប្រជាជននោះទេក៏ប៉ុន្តែក្នុងខ្ញុំបើជាកងតបក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រីនៃប្រជាជាតិណាចក្រកម្ពុជាលោកបានលើកឡើងពីរឿងបដិវត្តពណ៌ហើយថានៅប្រទេស ដែលមានបដិវត្តអឺអមាញ់មិញដោយសារតែលោកសក្កណាគាត់មានបញ្ហាផ្នែក អ៊ីនធឺណិតធ្វើឲ្យប្រហែលជាលោកមិនបានស្ដាប់ឮទេនៅ អ្វីដែលជា សម្ដីរបស់លោកហ៊ុនសែនគាត់បាននិយាយគាត់ថា កងទ័ពមិនអាចនៅអព្យាក្រឹតបានទេតើក្នុងនាមលោកធ្លាប់តែជាអតីតនៃកងទ័ពរបស់ នៅសហរដ្ឋអាមេរិកតើលោកខ្ញុំចង់ឲ្យលោកបកស្រាយប្រាប់អំពីកតាបកិច្ចកងទ័ពតើកងទ័ពត្រូវនៅអព្យាក្រឹតឬក៏យ៉ាងណាចាក់សូមជួយលោកសក្តនាប្រទេសប្រជាធិបតេយ្យ ថាគាត់មានបញ្ហាអ៊ីនធឺណិតចាខាងគាត់មានបញ្ហាអ៊ីនធឺណិតហើយរឿងរអរអួលមើលតែអ៊ីនធឺណិតអត់ល្អសោះថ្ងៃនេះចាចាសូមជួយឥឡូវដើរវិញហើយចាយ៉ានេះអ៊ីនធឺណិតអ៊ីនធឺណិតថ្ងៃនេះធ្វើស៊ីមែនទេណាថ្ងៃដំបូងយ៉ាឥឡូវខ្ញុំបកស្រាយម្ដងទៀតបើ នៅក្នុងប្រទេសជាប្រជាធិបតេយ្យប្រទេសអាមេរិកដែលខ្ញុំរស់នៅនេះចាអ៊ីនធឺណិតគាត់ខ្សោយអ៊ីនធឺណិតគាត់ខ្សោយខ្លាំងមែនតើអឺសូហ្វីអាចពេលហ្នឹងអាចនិយាយបន្តិចទៅ ហើយរួចហើយចាំគាត់មកយើងបន្ថែមតែតែម្ដងអញ្ចឹងខ្ញុំចង់បកស្រាយទៅសម្ដីលោកហ៊ុនសែនវិញប្រហែលចាំលោកសុកណ្ណាគាត់ជើញចូលមកចាំយើងសួរសំណួរគាត់បន្តចាចាចាខ្ញុំជួយអឺលោកហ៊ុនសែនគាត់ថាមិនមុននឹងស្រាប់បានថាគាត់ហ្នឹងមិនអាចឲ្យបកនយោបាយណាមានអព្យាក្រឹតបានទេណ៎អឺមិនមែនកងទ័ពអាណិតកងទ័ពគឺត្រូវតែនៅអព្យាក្រឹតកងទ័ពត្រូវតែនៅអព្យាក្រឹតហ្នឹងហើយ ពេលណាហ្នឹងហើយពេលណាកងទ័ពចេញទៅធ្វើការ កងទ័ពអត់អាចនៅអជាក្រឹតបានលុះត្រាតែលុះត្រាតែប្រទេសប្រទេសកម្ពុជាមាន សង្គ្រាមនឹងអ្នកចិត្តខាងអញ្ចឹងហើយកងទ័ពត្រូវតែ នៅ ខាងណានៅ ខាងប្រជាពលរដ្ឋខ្មែរនៅខាងរដ្ឋាភិបាលខ្មែរណានឹងដើម្បីចេញណាចេញការពារបរណភាពទឹកដីនឹងកងទ័ពអត់អាចនៅអជាក្រិតបានទេចំពោះ ជនណាដែលមានគណិតឆ្លៀនពៀនរដ្ឋាភិបាលមានគណិតធ្វើទុកទោសម្ដេចរដ្ឋាភិបាលអានឹងកងទ័ពអាចបានជូនត្រឡប់មកវិញហើយសូហ្វីចាក់អញ្ចឹងសូមជូនជាងផ្ដល់ទូនីតិនេះជូនលោកសក្កណាសិនចាក់សូមអធិស្ឋានចាក់សូមជួយលោកសក្កណាបាទឥឡូវម្ដងទៀតចាសូមជួយប្រទេសប្រជាធិបតេយ្យជាពិសេសប្រទេសសហរដ្ឋអាមេរិកនេះដែលខ្ញុំរស់នៅគឺកងទ័ពគឺនៅអភិក្រិត គឺឈរនៅកណ្ដាល គឺមិនគ្រប់គ្រងខាងគណៈបកណាមួយទេចាចឹងខ្ញុំសុំម៉ែពេកយើងតាពីរនាក់យើងជីកសួរគាត់ណាហ្នឹងហើយសុំជឿចាហ្នឹងហើយទៅសុំទោសលើកំពុងនិយាយដូចមិនសូវចេញមិនចាអត់ទេចាចាហ្នឹងហើយបញ្ហាហ្នឹងហើយអញ្ចឹងខ្ញុំចង់សួរសំណួរថាកងទ័ពនៅ ខាងរដ្ឋាភិបាលសហរដ្ឋអាមេរិកគឺគាត់នឹងអព្យាក្រឹត ចុះនៅពេលចុះនៅពេលណា នៅពេលណាដែលរដ្ឋាភិបាល បញ្ជាកងទ័ពឬប្រើកងទ័ពដើម្បីតែណានៅមិនលោកហ៊ុនសែនថាកងទ័ពអត់អាចនៅអជាក្រិតបានទេអញ្ចឹងយើងចង់យកអាសំណួរនោះមកសួរនៅប្រទេសដែលប្រកាន់ជាប្រទេសដូចជាសហរដ្ឋអាមេរិកណាតើសហរដ្ឋអាមេរិកដែលបញ្ជាទ័ពដូចជាដូចជា លោកស្គូណាជាដើមតើគាត់បញ្ជាទ័ពហ្នឹងអត់ទៅធ្វើអ្វីឧទាហរណ៍ថាឥឡូវ ទ័ពអត់អាចនៅអព្យាក្រឹតបានអព្យាក្រឹតបានលុះត្រាតែប្រទេសនីមួយនីមួយមានសង្គ្រាមជាមួយគ្នានឹងហើយគឺទ័ពត្រូវតែនៅអត់អព្យាក្រឹតទេគឺត្រូវតែបញ្ចេញអឺវាហៅថាកតបកិច្ចដើម្បីការពាររដ្ឋាភិបាលនិងពលរដ្ឋខ្លួនឯងអាហ្នឹងគឺត្រឹមត្រូវចុះប្រទេសដែលប្រកាន់ជាតិតៃតើអាចធ្វើដូចប្រទេសរុនសែនបានទេប្រទេសអាមេរិកនេះបញ្ជាកងទ័ពបានលុះត្រាតែមានព្រឹត្តិការណ៍សំខាន់ដូចជាមានសង្គ្រាម ឬក៏សត្រូវមកពីបរទេសឆ្លៀនពៀនឬក៏សត្រូវនៅក្នុងប្រទេសព្រោះស្រុកអាមេរិកគេបែងចែកសត្រូវជាពីរមួយសត្រូវនៅក្រៅប្រទេសហើយនិងសត្រូវនៅក្នុងប្រទេសវាស៊ីសងតាមទំហំព្រឹត្តិការណ៍ធំឬតូច ដែលគេប្រើកងទ័ពចាប៉ុន្តែខ្ញុំចង់និយាយថា ពួកសម្ដីលោកហ៊ុនសែនមិនគាត់ថាកងទ័ពអត់អាចអត់អាចនៅអជាក្រិតបានទេតើក្នុងរបៀបពេលណាក្នុងបេសកកម្មពេលណា ដែលអាចដែលកងទ័ពអត់អាចនៅអជាក្រិតបានកងទ័ពគឺត្រូវតែនៅអជាក្រិតអត់មានស្ថានភាពណាឬត្រូវតែមានសង្គ្រាមអានឹងបានជាមេបញ្ជាការឬក៏ប្រុកអាមេរិក គេហៅថា President គឺគេហៅថា Commander in Chief គឺជាមេតបកម្ពុជា ដល់ពេលប្រទេសមានសង្គ្រាមមុននឹងបញ្ជូនកងទ័ពនីមួយនីមួយចេញទៅប្រទេសណាមួយមួយ គឺត្រូវការជ្រើសរើសបោះបោះឆ្នោតគេជ្រើសរើសបោះឆ្នោតរើសយកមេទ័ពណា ដែលមានបទពិសោធន៍ខ្ពស់ឲ្យមេទ័ពនឹងមកមកដឹកនាំទ័ពដើម្បីបញ្ជូនទៅការទប់ទល់ជាមួយសង្គ្រាមអានឹងជាបញ្ហានៅសហរដ្ឋអាមេរិកចាចាលោកសុខ ចុះលោកសុខុនណាគិតយ៉ាងម៉េចចំពោះសម្ដីរបស់លោកហ៊ុនសែនដែលគាត់ជានាយករដ្ឋមន្ត្រីរបស់ខ្មែរប៉ុន្តែគាត់ថាមិញគាត់ថាកម្ពុជាគាត់អាចនៅអព្យាក្រឹតបានទេនឹងអត់អាចនៅអព្យាក្រឹតបានទេអញ្ចឹងបានថាគាត់ហ្នឹងគាត់យកកងទ័ពហ្នឹងមកការពារគាត់មិនមែនទៅការពារពលរដ្ឋខ្មែរព្រោះអីប្រទេសខ្មែរអត់មានធ្វើសង្គ្រាមជាមួយប្រទេសណាទេអត់អាចអត់អាចយកពលទ័ពស្រុកខ្មែរទៅទៅទៅ ធ្វើសង្គ្រាមនៅណាទេតើសម្ដីរបស់ហ៊ុនសែននេះតើត្រូវទេក្នុងរយៈក្នុងពេលហ្នឹងរបស់ហ៊ុនសែនជា គឺថាក្នុងប្រទេសដែលកុម្មុយនីសប្រទេសដែលផ្ដាច់ការ គឺមេដឹកនាំគេមានអំណាចគេប្រើកងទ័ពគ្រប់ពេលវេលាទាំងអស់តាមគេចង់បានពីព្រោះកងទ័ពដែលរដ្ឋាភិបាលនីមួយនីមួយគឺគេនៅអព្យាក្រឹតគេនៅតាមតុលដែនគេនៅ ការពារប្រជាពលរដ្ឋការពារប្រទេសការពារជាតិទាំងអស់ហ្នឹងបើសិនមេដឹកនាំណាដែលអាចហ៊ានបញ្ជាកងទ័ពបានដោយចិត្តខ្លួនឯងតាមអំពើចិត្តអញ្ចឹង អានឹងជាជារបបផ្ដាច់ការហើយមិនមែនប្រទេសវិជាតបតៃទេអឺលោកសក្តាមានប្រសាសន៍ចឹងនៅក្នុងនៅក្នុងសម្លេងនេះលោកហ៊ុនសែនថាមានតែគាត់ទេ ដែលអាចបញ្ជាតបបានក្នុងនាមគាត់ជាមេដឹកនាំអញ្ចឹងបានន័យថាលោកហ៊ុនសែនកំពុងតែប្រកាសខ្លួនគាត់ថាគាត់នោះគឺជាជនបដិការ អញ្ចឹងបានសេចក្តីអញ្ចឹងព្រោះហ៊ុនសែនគាត់បាននិយាយភាសានឹងគឺពេលនេះគឺគាត់និយាយគឺគាត់គឺជាអ្នកបញ្ជាតខ្ញុំសូមចាក់សារឡើងវិញបន្តិចនឹងអវសម្លេងរបស់គាត់ក៏ប៉ុន្តែក្នុងខ្ញុំបើជាកងទ័ពក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាលោកបានលើកឡើងពីរឿងបដិវត្តពណ៌លោកបានលើកហើយក្នុងគាត់នឹងគាត់បញ្ជាកងទ័ពក្នុងនាមគាត់ជានាយក រដ្ឋមន្ត្រីបរិជាណាចក្រកម្ពុជាអញ្ចឹងបានន័យថាគាត់ប្រកាសខ្លួនជាជនបដិការពូមិញហ្នឹងលោកបាន មានប្រសាសន៍ថា នៅពេលណានាយករដ្ឋមន្ត្រីទៅបញ្ជាតបផ្ទាល់អាហ្នឹងបាទគឺថាអត់មានសិទ្ធិទេមិនអញ្ចឹងឯងលោកសាកុណាអត់មានសិទ្ធិទេព្រោះនាយករដ្ឋមន្ត្រីឬក៏មេដឹកនាំឬក៏ President គេអាចប្រជុំគ្រប់មេតបទាំងអស់ដើម្បីដាក់ដាក់បទបញ្ជា គឺមិនមែនជានាយករដ្ឋមន្ត្រីឬក៏ President មកបញ្ជាតបផ្ទាល់ទេគឺ គេប្រាប់ថាគេបញ្ជា ដោយ តាម លំដាប់ថ្នាក់របស់គេគេមាន មេតបកម្ពុជាមេតបបន្ទាប់បន្តបន្តមកទៀតអញ្ចឹងមកហើយមកដល់មកដល់កូនតាហ៊ានចាមិនអាចជាដោយថាជូបៃដិនសប្តាហ៍នេះចេញមកបញ្ជាទ័ពប្រាប់ឲ្យអ្នកណាធ្វើ គឺមិនបាន ទេគឺគ្មានណាស្ដាប់ទេបើចេញមកនិយាយក៏គ្មានណាស្ដាប់ដែរប៉ុន្តែខ្ញុំសុំកាត់តិចលោកសុខុនណាដែលខ្ញុំខ្ញុំយល់ឃើញខ្ញុំយល់ឃើញថាចេះ ឧទាហរណ៍អញ្ចឹងសហរដ្ឋអាមេរិកអញ្ចឹងគេឧស្សាហ៍ធ្វើសង្គ្រាមជាមួយខាងតៃអ៊ីរ៉ាក់អ៊ីរ៉ង់ណាណាអាសាប្រជុំធ្លាប់ទៅអញ្ចឹងទេដែលលុះត្រាតែ president ហ្នឹងអនុញ្ញាតបញ្ជាទៅទឹកកងទ័ពហ្នឹងអាចទៅបានតតត president គឺចេញបញ្ជាដែរប៉ុន្តែក្នុងនោះ ចង់និយាយថាមេបញ្ជាការរបស់ទ័ពហ្នឹងគឺគាត់អ្នកគ្រប់គ្រងទ័ពហើយគាត់បញ្ជាកូនទ័ពបន្តប៉ុន្តែមេដឹកនាំទាំងគឺគាត់ត្រូវស្ដាប់ president ត្រូវស្ដាប់មេដឹកនាំត្រូវត្រឹមត្រូវអត់ណា មិនមិនជាមេតបអាមេរិកទាំង4ហ្នឹងគេថាមេតបកម្ពុជារបស់អាមេរិកមាន4ណាមេតបខាងជើងគោកជើងអាកាសជើងទឹកហើយនៅខាងតបតបមារីនអញ្ចឹងមេតបទាំង4ហ្នឹងមុននឹងគេធ្វើអ្វីមួយគេមានការប្រជុំវាយតម្លៃជួនកាលគេក៏មិនអាចស្ដាប់តែ president ម្នាក់បានដែរព្រោះ president ម្នាក់ទៅបញ្ជាគេក៏មិនអាចបញ្ជាទៅរួចដែរ បើសិទ្ធិមេតបទាំង4នឹងមិនព្រមទេ president ក៏មិនអាចធ្វើអីកើតដែរលុះត្រាតែមានប្រជុំក្នុងរដ្ឋសភា គេប្រជុំខាងតំណាងរាស្ត្រទាំងអស់ហ្នឹងខាង Congress ប្រជុំបោះឆ្នោតយកស្របទាំងអស់គ្នាហើយ បាន president នឹងបោះត្រាសញ្ញេហើយបានមេមេតបទាំងអស់ហ្នឹងអាចធ្វើតាមបាទមិនមែនជា ប្រេសិដិនចាហើយខ្ញុំចង់និយាយណាអាចអាចក្រេលោកហ៊ុនសែនគាត់ចង់និយាយថាមានតែគាត់ទេអាចបញ្ជាបានក្នុងករណីហ្នឹងខ្ញុំចង់និយាយប៉ុន្តែគាត់ថាស្រុកខ្មែរអំណាចនៅក្នុងដៃហ៊ុនសែនសូម្បីតែមេតបណាក៏ដោយកូនតបទៅគឺគាត់អត់មានអំណាចទេអ្នកដែលមានអំណាចគឺហ៊ុនសែនគឺគ្រប់គ្រងយកតែម្ដងតបហ្នឹងតែចង់និយាយថាចាហើយចង់និយាយថាតែតបនៅស្រុកខ្មែរនេះដែលលោកហ៊ុនសែនគាត់បញ្ជាគាត់បញ្ជាមេតបទាំងអស់ហ្នឹងតើក្នុងបញ្ជា មេតបហ្នឹងបាន មេតបទៅតែធ្វើតាមឧទាហរណ៍ឥឡូវសង្គ្រាមដូចគ្នានៅសហរដ្ឋអាមេរិកសង្គ្រាមជាមួយអ៊ីរ៉ាក់អ៊ីរ៉ង់អញ្ចឹងហ្នឹងមេតបអាចអាចស្ដាប់បញ្ជាបានត្រូវធ្វើទៅដំណើរទៅដើម្បីហ្នឹងហើយទៅធ្វើសង្គ្រាមតែនៅក្នុងស្រុកខ្មែរយើងអត់មានសង្គ្រាមជាមួយប្រទេសជិតខាងណាទេបើសិនជាលោកហ៊ុនសែនបញ្ជាមេតបទាំងអស់ហ្នឹងតើមេតបទាំងអស់ហ្នឹងគាត់ត្រូវតែធ្វើតាមហ៊ុនសែនទេដល់ព្រោះហ៊ុនសែនគាត់ចាត់ទុកគាត់ជានាយករដ្ឋមន្ត្រីផង គាត់ចាត់ទុកពលរដ្ឋដែលក្នុងក្នុងការគ្រប់គ្រងរបស់គាត់ហ្នឹងគឺជាសត្រូវតើកងមេដឹកនាំមេតបទាំងអស់តើអាចធ្វើតាមហ៊ុនសែនទេបើសិនជាហ៊ុនសែនគាត់បញ្ជាឲ្យមេតបទាំងអស់មកបាញ់សម្លាប់ពលរដ្ឋខ្លួនឯងឧទាហរណ៍ចាចាពីព្រោះបញ្ហា ប្រទេសកម្ពុជាយើង យើងដឹងស្រាប់ហើយមេដឹកនាំគឺមានសិទ្ធិអំណាចផ្ដាច់គេឡើយមេតបទាំងអស់ហ្នឹងត្រូវតែស្ដាប់បញ្ជាបើមិនស្ដាប់បញ្ជាគេអាចដក ចេញពីតំណែងថ្ងៃណាក៏បានគឺដកចោលដោយដោយស្ពេអញ្ចឹងព្រោះពីព្រោះស្រុកគេគេអត់ប្រើច្បាប់ទេគេប្រើអំណាចស្រុកប្រទេសចង់និយាយថាប្រទេសកម្ពុជាយើងគេអត់ប្រើច្បាប់ទេគេប្រើអំណាចម្ល៉េះហើយអ្នកដែលបានបនស័កនីមួយមួយហ្នឹងសិតតែខ្សែស្រឡាយសាច់ញាតឬក៏ទិញមុខតំណែងមិនមែនជាបនស័កបានមកដោយថ្្វីដៃដោយការការពារជាតិពិតប្រាកដទេ អាហ្នឹងបើតាមខ្ញុំយល់អញ្ចឹងពីព្រោះមុខតំណែងដែលទិញប្រើចំណាយលុយទៅទិញហើយយើងត្រូវស្ដាប់គេបើយើងមិនស្ដាប់គេយើងមិនរលុយបានទៀតយើងរលុយមកវិញបានមិនអញ្ចឹងចាខ្ញុំយល់ស្របតាមលោកសកុណាតកតងនឹងកងទ័ពអ្នកដែលបានបុនស័កណាក៏មានអ្នកដែលគេទទួលបាននៅបុនស័កដោយសមត្ថភាពរបស់គេហើយអ្នកអ្នកដែលពាក់បុនស័កនៅស្រុកខ្មែរមួយចំនួន គាត់បានដោយសារការដែលទិញណាយកលុយទៅសោកយកលុយទៅអឺជូនទៅដល់ជនផ្ដាច់ការណាយកយកទៅឲ្យហ៊ុនសែននឹងអញ្ចឹងហើយយើងបានកត់សម្គាល់ឃើញនៅប្រទេសកម្ពុជាយើងគេតែងយករូបភាពកងទ័ពយកទៅបំរើនៅ តម្រូវការរបស់គេធម្មតាតម្លៃនៃកងទ័ពយើងនិយាយទៅបើយើងនិយាយពីកងទ័ពខ្ញុំអាចសួរសំណួរមួយទៅលោកសកណាតម្លៃនៃកងទ័ព កំជាប់ខ្ញុំក៏សម្គាល់ឃើញនៅប្រទេសកម្ពុជាណានៅប្រទេសកម្ពុជាខ្ញុំឃើញរូបភាព កងទ័ពសម្រាប់ខ្ញុំ ខ្ញុំគ្រប់ខ្ញុំគ្រប់នៅពេលដែលខ្ញុំឃើញអឺបងប្អូនបរិបបរិបគាត់ស្លៀកពាក់ឯកសណ្ឋានជាកងទ័ពគឺសង្ហាសង្ហាយកមែនតើគឺថាមើលហើយគឺថាបើបើនៅយុវវ័យលងស្នេហ៍តែម្ដងចាមើលថាបេះដូងលុបបិទតែម្ដងចា នៅពេលក្រកឯសំខាន់ជាកងតបគឺមែនតើខ្ញុំកាលនៅក្មេងគឺខ្ញុំមែនតើខ្ញុំចូលចិត្តណាស់ខ្ញុំចូលចិត្តណាស់សង្ហាណាស់ក៏ប៉ុន្តែហើយបើបើនិយាយពីតម្លៃនៃឯកសំខាន់កងតបគឺកិត្តិយសឧត្តមឧត្តមណាប៉ុន្តែបច្ចុប្បន្ននេះកងតបត្រូវគេជន់ឈ្លីជន់ឈ្លីដោយជនផ្ដាច់ការបានយកតម្លៃនៃកងតបមកជន់ឈ្លីយើងអាចប្រើថាឥឡូវនេះគឺគេមិនគេយកកងគេគេមិនមែនទុកកងតបគឺជាកងតបសម្រាប់ការពារ ទឹកដីការពារនៅផលប្រយោជន៍ប្រទេសជាតិទេគេបែរជាយកកងទ័ពមកបំរើនៅប្រយោជន៍បុគ្គលរបស់ខ្លួនទៅវិញបច្ចុប្បន្នកងទ័ពដែលកំពុងតែបំរើផលប្រយោជន៍ជនប្រជាការបំរើផលប្រយោជន៍ផ្ទាល់ខ្លួនការពារអំណាចជនប្រជាការនឹងប្រៀបដូចជាទ័ពចិញ្ចឹមតែវាមានលក្ខណៈខុសគ្នាពីទ័ពកងទ័ពដែលបំរើផលប្រយោជន៍ជាតិឯណាទ័ពដែលកំពុងតែបំរើប្រយោជន៍បុគ្គលណាដែលគេប្រើឲ្យទៅ វាយធ្វើបាបពលរដ្ឋវាវាវាមានលក្ខណៈខុសគ្នាមិនដែរលោកសក្តាចាក់សំជើញបាទសំណួរល្អខ្ញុំបកស្រាយតាមការចំណេះដឹងរបស់ខ្ញុំដែលបានឆ្លងកាត់ ចា៎ពីព្រោះឥឡូវខ្ញុំនិយាយពីកងទ័ពនៅសហរដ្ឋអាមេរិកសិនដែលខ្ញុំចូលបម្រើពី10ឆ្នាំវិធីដែលគេរើសកងទ័ពនៅប្រទេសប្រជាធិបតេយ្យនេះគេរើសកងទ័ពដោយស្ម័គ្រចិត្ត ចូលបំរើតបដោយស្ម័គ្រចិត្តគឺអ្នកដែលមានគណិតស្រឡាញ់ប្រទេសជាតិមានឧត្តមគតិការពារជាតិយើងអាចចូលបំរើយើងចុះឈ្មោះចូលបំរើកងទ័ពហើយមុននឹងយើងគេជ្រើសរើសយើងចូលនៅកងទ័ពគេត្រូវការឆ្លងកាត់ប្រឡងប្រឡង3ដំណាក់កាលដំណាក់កាលទី1គឺប្រឡងចំណេះចេះដឹងទូទៅរបស់យើងដំណាក់កាលទី2 បន្លងពីសុខភាពតើសុខភាពយើងមួមមួនមិនអាចធ្វើការហត់នឿយធ្ងន់បានទេចា៎ហើយទី3គឺពិនិត្យពីពីរាងកាយពីហៅថាជំងឺជំងឺក្នុងខ្លួនរបស់យើងតើយើងមានជំងឺអីអត់បើសិនណាយើងអត់ជាប់ទាំង3ហ្នឹងទេក៏មិនអាចជួបបម្រើកងទ័ពបានដែរលោកតាយើងស្រឡាញ់ប៉ុណ្ណាក៏បានដែរហើយដល់ពេលយើងជាប់3ហ្នឹងហើយបាន យើងចូលទៅក្នុងសាលាហាត់សាលាតបសាលាហាត់តបបាទហើយសាលាតបហ្នឹង យើងទៅហាត់ចំនួនប្រហែលជាបើខ្ញុំចាំមិនខុសទេប្រហែលជា6ខែ3ខែដំបូងយើងរៀនពីយុទ្ធសាស្ត្រពីកម្លាំងកាយទាំងអស់ហ្នឹងហើយនៅដល់ពេលនៅអំឡុងដល់ពេលយើងវឹកហាត់គេមានគេថាដូច clear ដូចជាច្បាប់ដូចជាគេហៅថា army value ខ្ញុំនៅខ្មែរថាម៉េចបើដល់ បើបកប្រែជាខ្មែរខ្ញុំខំបកប្រែតាមអ្វីដែលខ្ញុំដឹងគេហៅតម្លៃនៅកងទ័ពឬមួយគេហៅថាគោលការណ៍នៃកងទ័ពអូខេឥឡូវខ្ញុំនិយាយបាក់កងទ័ពហីបងបាទអាចនិយាយថាច្បាប់ក៏បានដែរណាអិសរាយុហ្នឹងអិសរាយុអិសរាយុឥឡូវខ្ញុំនិយាយពីគោលការណ៍7ចំណុចរបស់កងទ័ពនៅសហរដ្ឋអាមេរិកហ្នឹងទី1គេហៅថា loyalty loyalty បើនិយាយពីបបប្រៃខ្មែរខ្ញុំ អាចនិយាយថាភក្តីភាពមានន័យថាភក្តីភាពភក្តីភាពគឺមានន័យថាប្រកាន់ខ្ជាប់នៅជំនឿនិងភក្តីចំពោះរដ្ឋធម្មនុញ្ញនិងអង្គភាពហើយនិងប្រទេសជាតិអាមេរិកអរខ្ញុំភ្លេចមួយគឺថាមុននឹងយើងចូលបន្តយើងចូលទៅស្បត់ស្បែកគេលើកដៃស្បត់ស្បែកនៅមុខទង់ជាតិអាមេរិកហ្នឹងយើង ថាយើងបំរើស្មោះស្ម័គ្រប្រជាជនអាមេរិកនិងប្រទេសអាមេរិក គេមុននឹងជួបបំរើកងទ័ពគេឥឡូវខ្ញុំចូលមកចំណុចទី2ទី2គឺកតាបកិច្ចហៅថា duty កតាបកិច្ចគឺជាបំពេញកតាបកិច្ចរបស់យើងតាមតម្រូវការដែលគេបត់បញ្ជាពីថ្នាក់លើមកអានឹងកតាបកិច្ចរបស់យើងទី3ថា respect មានន័យថាគោរពក្រាបប្រព្រឹត្តចំពោះមនុស្សដែលគួរតែគោរពដោយថាឧទាហរណ៍ថាមាន គេមកគួសមជាមួយយើងយើងគួសមទៅវិញបើគេចេញមកចរិតមិន គួសមជាមួយយើងទេយើងទៅទទួលគួសមគេធ្វើនឹងវិញទៅហើយទី4ទី4ដល់ self service គេថាសេវាកម្មផ្ទាល់ខ្លួន មានន័យថាត្រូវថែរក្សាសុខភាព សុខុមាលភាពខ្លួនឯងនិងប្រទេសជាតិហើយនឹងកងទ័ពនិងស្ដាប់អវាទ ថ្នាក់លើអូខេចាបាទហើយទី5ថា honor honor ថាកិត្តិយសរស់នៅក្នុងតម្លៃជាកងទ័ពទី6 integrity ថាសុចរិតភាព អ្វីដែលធ្វើត្រឹមត្រូវស្របតាមច្បាប់ទី7 personal encourage គឺថាការលើកទឹកចិត្តផ្ទាល់ខ្លួនឬក៏ប្រឈមមុខនឹងការភ័យខ្លាចមានអាសន្នគ្រោះថ្នាក់នីមួយៗ យើងត្រូវតែតាំងស្មារតីបរិងដោះស្រាយតាមតាមស្ថានភាពគេនឹងជាចំណុចគោលការណ៍ទាំង7ដែលខ្ញុំរៀបរាប់នឹងសម្រាប់កងទ័ពនៅសហរដ្ឋអាមេរិកចា៎ក្នុងកងទ័ពនេះនីមួយនីមួយទៅពេលយើងហាត់រៀនណាដូចជាតន្ទិញអាគោលការណ៍របស់ខ្លួននឹងយើងត្រូវចាំក្នុងក្នុងខ្លួនម្នាក់ម្នាក់នីមួយនីមួយចាំគោលការណ៍ទាំងអស់ហ្នឹងម្ល៉េះហើយកងទ័ពដែលហាត់រៀនដែលហាត់រៀនចប់ចេញពីសាលាមក ដោយថាអាកូលការទាំងនោះវាដកនៅក្នុងខួរក្បាលក្នុងចិត្តទាំងអស់ចាធ្វើអីក៏យើងត្រូវនឹកឃើញអាហ្នឹងយើងគោរពច្បាប់គេយើងអត់មានអីធ្វើប្រទេសផ្ដាស់អត់ហ៊ានធ្វើអីប្រទេសផ្ដាស់ខុសពីច្បាប់របស់គេយើងឡើយកងទ័ពអាមេរិកនីមួយៗចេញមកគឺថាមានសិជាសិជាវធល្អសិលធម៌នឹងនឹងគោរពច្បាប់ល្អមិនទៅរោរឿងអ្នកដតីឬក៏ចលិតចរិតចលឹះបើស តែជាអាកអង្គការគឺមានការគោរពរាប់អានពីប្រជាជនខ្លាំងណាស់ដោយខ្ញុំធ្លាប់ឆ្លងកាត់រត់មួយទៅរត់មួយអញ្ចឹងយើងជិះយន្តហោះនៅ ក្នុងឈុត uniform ណា ដល់ពេលយើងឡើងយើយន្តហោះទៅប្រជាជនគេស្វាគមន៍គេស្រឡាញ់រាប់អានណាគឺយើងទៅបំរើជាតិណានឹងកិត្តិយសខ្លាំងណាស់ចាជាកិត្តិយសជាមោទនភាពមួយខ្ញុំមានអារម្មណ៍ថាមោទនភាពមួយខ្លួនឯងដែលបានប្រើកងទ័ពនោះគឺប្រជាជនរាប់អានណាគេគេជួយសពគ្រប់គេផ្ដល់តម្លៃឲ្យយើងណាហើយយើងបកពីត្រឡប់ទៅកងទ័ពស្រុកខ្មែរវិញដែលថា កងទ័ពរស៊ីឈ្នួលឬក៏កងទ័ពកងទ័ពចិញ្ចឹម ចិញ្ចឹមយ៉ាចាកងទ័ពទាំងអស់ហ្នឹងមើលតាមខ្ញុំយល់ដឹងទៅគឺប្រៀបធៀបស្មើនឹងក្រមដូចថាក្រមគេងក្រមពួកក្រមកាងក្រមឈើកាងហ្នឹងហើយព្រោះមេមេឲ្យលុយទៅហើយត្រូវធ្វើតាមអញបើឯងធ្វើតាមមានរឿងអញ្ចឹងចាដល់តាមខ្ញុំយល់អញ្ចឹងព្រោះក៏ពួកតាយានស៊ីឈ្នួលរបស់ហ្នឹងស្រុកខ្មែរបដាមខ្ញុំដឹងគាត់ថាមុននឹងយើង ចង់ចូលបម្រើកងទ័ពយើងត្រូវសុកលុយមិនយើងយើងត្រូវសុកលុយអ្នកណាមួយយើងដើម្បីមានឈ្មោះចូលបម្រើទ័ពហើយខ្ញុំមិនដឹងថាគេចូលសាលាហាត់ទ័ពត្រឹមត្រូវឬអត់ដឹង ច្បាប់ឬអត់ខ្ញុំមិនដឹងទេពីព្រោះប្រទេសនីមួយមួយវាច្បាប់ខុសគ្នាប៉ុន្តែខ្ញុំយល់ថាប្រទេសប្រជាធិបតេយ្យឬក៏កុម្មុយនីសក៏គេមានច្បាប់បញ្ជាទ័ពរបស់គេនីមួយមួយផ្សេងផ្សេងគ្នាដែរគេគោរពច្បាប់ដូចគ្នាលើកលែងតែ ពួកផ្ដាច់ការគេប្រើតែកងទ័ពណា ដែលស្មោះស្ម័គ្រដែលគេដែលគេទិញបានណាដែលគេទិញបានគេប្រើហ្នឹងអាហ្នឹងវាតាមខ្ញុំយល់អញ្ចឹងចាអឺខ្ញុំសុំសួរមួយលោកសុំជិនសូហ្វីហ្នឹងហើយខ្ញុំសុំតាមពិតមានពីរសំណួរចាសុំជិនសុំជិនអឺលោកសកុនអឺកងទ័ពអឺរដ្ឋាភិបាលសហសហរដ្ឋអាមេរិកណាអឺ ដែលគេបង្រៀនកងទ័ពឲ្យផ្ដាច់ញាការពារឧទាហរណ៍លោកតាត្រាំឬក៏នាយករដ្ឋមន្ត្រីណាដែលឡើងមកគេគេគេគេអាចឲ្យបញ្ជាទ័ពហ្នឹងឲ្យ ផ្ដាច់ញាការពារនាយករដ្ឋមន្ត្រីរដ្ឋាភិបាលឬក៏ការពារពលរដ្ឋឬក៏ការពារពលឬក៏ការពារក្រុមគ្រួសារហ្នឹងហើយពីព្រោះឯងខ្ញុំបានលើសនាយករដ្ឋមន្ត្រីទ័ពរបស់លោកហ៊ុនសែនគឺពួកកងទ័ពទាំងអស់ហ្នឹង គឺគេចេញមកស្បត់ការពារត្រកូលហ៊ុន ណាដែលកងទ័ពរបស់សកលហ៊ុនហ្នឹងតើនាយកតើកងទ័ពនៅកងទ័ពដូចគ្នាចឹងហ្នឹងហើយគេការពារហ្នឹងហើយគេចេញមកស្បត់ការពារត្រកូលហ៊ុនហើយខ្ញុំចង់ដឹងថាតើកងទ័ពនៅសហរដ្ឋអាមេរិកហ្នឹងដែលគេចេញមកស្បត់ការពារនាយករដ្ឋមន្ត្រីទេហើយការពារនាយករដ្ឋមន្ត្រីយ៉ាងម៉េចខ្ញុំសួរទៅពេលចឹងណាហ្នឹងហើយបើនាយករដ្ឋមន្ត្រីស្រុកគេ គេដោអាណត្តិពីរអាណត្តិម្ដងចប់មកថាឥឡូវហ្នឹង ស្រាប់បដញ្ញាការពារតាត្រាំស្រាប់តាត្រាំឈប់ទៅធ្វើទៅទៅតាមការពារគាត់ទៀតឬក៏បាយការពាររបៀបម៉េចសំទោសទូសុំជើញប្រទេសប្រជាធិបតេយ្យនេះ president គេ មានសិទ្ធិដែលក្នុងអាណត្តិដែល គេកាន់កាប់ហ្នឹងគេគ្មាន president ណាអាចមកបញ្ជាកងទ័ពដោយផ្ទាល់បានទេវាក្រៅពីក្រៅពីមេទ័ពមកបញ្ជាទ័ពគឺ president មិនអាច មិនអាចបញ្ជាបានព្រោះ president អាចស្នើស្នើសុំទៅមេតបទាំងអស់ហ្នឹងលុះត្រាស្នើសុំបានលុះត្រាតែមានព្រឹត្តិការណ៍ធំធំដូចជាសង្គ្រាមផ្ទុះសង្គ្រាមផ្ទុះសង្គ្រាមគឺ president ប្រធានាធិបតីរបស់អាមេរិកនេះគេមានសិទ្ធិប្រកាសសង្គ្រាមដល់ពេលគេគេមានគេមានច្បាប់មួយដែលគេសាញឲ្យប្រធានាធិបតីអាមេរិក មានសិទ្ធិប្រកាសសង្គ្រាម ហើយបានគេជាប្រមូលមេតបទាំងអស់ហ្នឹងមកប្រជុំត្រូវដឹកនងតបចេញទៅដើម្បីទប់ទល់នឹងខ្មាំងសត្រូវកំថាឡើយប្រេសិដិនមកបញ្ជាសូម្បីតែមេតបមេយើងសំងៃហ្នឹងបើគ្មានបញ្បត់បញ្ជាពីក្រសួងមហាផ្ទៃទេគឺគ្មានសិទ្ធិមកប្រើកូនតបកូនទាហានបានទេមិនមែនប្រើកូនទាហានឲ្យទៅ ជួយកັບព្រៃឲ្យជួយកັບឆ្ការផ្ទះយាមផ្ទះអីសំណួរខ្ញុំខ្ញុំសួរថាចេះ កងទ័ពស្រុកខ្មែរគេបដិញ្ញាស្បត់ការពារត្រកូលហ៊ុនហើយខ្ញុំចង់ដឹងតើកងទ័ពនៅសហរដ្ឋអាមេរិកនេះគាត់មានពួកកងទ័ពទាំងអស់មានដែរបានស្បត់ការពារនាយករដ្ឋមន្ត្រីគេរៀងរៀងខ្លួនដែរទេ តែខុសដែរក្នុងខ្លួននេះទីកងទ័ពប៉ុន្តែទៅស្បត់ការពារបុគ្គលនាយករដ្ឋមន្ត្រីម្នាក់នេះហ្នឹងហើយកងទ័ពសហរដ្ឋសហរដ្ឋអាមេរិកគឺស្បត់ការពាររដ្ឋធម្មនុញ្ញការពារ ប្រទេសជាតិនិងប្រជាជនអត់មានស្បត់ការពីនាយករដ្ឋមន្ត្រីឬក៏ប្រធានាធិបតីឬក៏មេតមណាទេបើបើធ្វើចឹងវាខុសច្បាប់ កងទ័ពគ្មានន័យគឺថាខូចកិត្យានុភាពរបស់កងទ័ពរបស់គេហើយព្រោះកងទ័ពប្រទេសនេះនឹងមួយគឺកងទ័ពគឺជាកម្លាំងប្រយុទ្ធដ៏ខ្លាំងក្លាមួយសម្រាប់ការពារទឹកដី ទឹកដីមកពីផ្លូវគោកផ្លូវអាកាសផ្លូវទឹក អានឹងជាទូនីតិរបស់កងទ័ពសម័យការពារចាសុំមួយទៀតម៉ែថ្មីចាំក្រោយខ្ញុំអត់ភ្លេចហេតុអីសួរចាស់សួរចាស់សុំជឿនតើក្នុងករណីណា កងទ័ពការពាររដ្ឋាភិបាលហើយ ក្នុងករណីណាកងទ័ពការពារពលរដ្ឋកងទ័ពការពារពលរដ្ឋដោយខ្ញុំធ្លាប់និយាយពីមុន សង្គ្រាមសត្រូវ គេបែងចែកជាពីរសត្រូវក្រៅប្រទេសហើយនិងសត្រូវ ក្នុងប្រទេស ប៉ុន្តែភាគច្រើន គេ ប្រើទៅលើតែសត្រូវនៅក្រៅប្រទេសទេបើនៅក្នុងប្រទេសគេកម្រស្រុកអាមេរិកកម្រមិនដែលណាយកកងទ័ពទៅទប់ទល់នឹងជាមួយប្រជាជនឯងប្រជាជនស្លូតត្រង់ឯងដែលមានដៃទេគេគេមិនដែលប្រើកងទ័ពទេពីព្រោះកងទ័ពកម្លាំងកងទ័ពដែលការវឹកហាត់ក្នុង រយៈពេល6ខែហ្នឹងណាអ្វីដែលយើងរៀនសូត្របាទយើងរៀនសូត្រដល់អំពីការ តែការពារតបហើយយើងពាក្យភាសាមួយទៀតគេថាភាសាសាមញ្ញគេថាកងទ័ពគឺ ដូចជារនាំងរបងយកខ្លួនតពាំងក្របដើម្បីការពារប្រជាជន គឺអត់មានច្បាប់ណា ដែលកងទ័ពចេញមកវាយប្រជាជនគឺអត់មានមកចាអញ្ចឹងបើខ្ញុំយល់មិនខុសទេអឺក្នុងករណីកងទ័ពការពាររដ្ឋាភិបាលលុះត្រាតែមានណាសង្គ្រាម ប្រទេសជិតខាង តែគេមកឆ្លៀនពៀននឹងប្រទេសគេនីមួយនីមួយណាអានឹងគេអាចកងទ័ពការពាររដ្ឋាភិបាលស្របច្បាប់បានហ្នឹងហើយហើយក្នុងករណីដែលកងទ័ពការពារពលរដ្ឋខ្មែរហ្នឹងហើយការពារពលរដ្ឋខ្មែរការពារពលរដ្ឋគេសំទោសគឺការពារដូចគ្នាអញ្ចឹងណាគឺការពាររដ្ឋាភិបាលដែលប្រើអំពើហិង្សាដូចជាហោះតបស៊ីជួលពីណាមកនឹងកងតបគឺត្រូវនៅអព្យាក្រឹតគឺគាត់ត្រូវតែចេញមកការពារពលរដ្ឋខ្លួនឯងហ្នឹង ពីព្រោះអីគាត់អត់អាចទៅការពាររដ្ឋាភិបាលបានពីព្រោះរដ្ឋាភិបាលគឺជារដ្ឋាភិបាលដែលគ្រប់គ្រងពលរដ្ឋខ្មែរឧទាហរណ៍នឹងស្រុកខ្មែរអញ្ចឹងឧទាហរណ៍លោកហ៊ុនសែនគាត់មានតបស៊ីឈ្នួលឬក៏អង្គរៈពេលណាលោកហ៊ុនសែនគាត់បង្កើតហិង្សាលើពលរដ្ឋរបស់ខ្លួនអញ្ចឹងទេកងទ័ពនេះអាចចេញមកទប់ទល់ជាមួយរដ្ឋាភិបាលហ៊ុនសែនដើម្បីការពារពលរដ្ឋខ្មែរដើម្បីការពារពលរដ្ឋខ្មែរចូលរដ្ឋកាយនេះដែលរដ្ឋាភិបាលហ៊ុនសែន មិនដែលប្រើទ័ពទៅការពារពលរដ្ឋខ្មែរទេប៉ុន្តែគាត់ប្រើគាត់ទ័ពរបស់គាត់ទៅការពារអំណាចផ្ដាច់ការរបស់គាត់ហើយគាត់ចាត់ពលរដ្ឋរបស់ខ្លួននោះជាសត្រូវតើពលរដ្ឋនឹងមានអំណាចមានកំភ្លើងមានកម្បិតអីណាដើម្បីតែផ្ដួលរំលំរដ្ឋាភិបាលរបស់គាត់បាទហ្នឹងហើយនឹងគេហៅថាអ្វីដែលប្រទេសកម្ពុជាយើងប្រើកម្លាំងតបទៅទប់ទល់ជាមួយប្រជាជនហ្នឹងបើ អានឹងគេហៅថាប្រើកម្លាំងហ៊ូហេតវាថាប្រើកម្លាំងហ៊ូហេតទៅលើប្រជាជនពីព្រោះកងទ័ពសម្រាប់តប្រយុទ្ធនេះយើងចង់សម្រាប់តប្រយុទ្ធតទល់ជាមួយសត្រូវយើងមានកំភ្លើងគ្រប់ដៃគ្រប់គ្នាយើងមានអាវុធគ្រប់ដៃដើម្បីតទល់តែបើយើងប្រើកងទ័ពទៅទប់ទល់ប្រជាជនព្រោះកងទ័ពមិនមិនបានហាត់រៀនអំពីរបៀបប្រើទប់បាតកម្មទេហកកងទ័ពបើ បញ្ប្រទេសប្រជាធិបតេយ្យនេះនៅពេលដែលគេប្រើតបគេហៅថា martial law គេហៅថាច្បាប់អញ្ញាសឹកចា៎គឺច្បាប់អញ្ញាសឹកហ្នឹងតើយើងបញ្ជាតបទៅ គឺកងតបគឺត្រូវតែលុតហើយគេគឺត្រូវតែប្រើកម្លាំងហើយម្លោះហើយ បាន គេមិនប្រើកម្លាំងតបទៅទប់ទល់ជាមួយប្រជាជនទេព្រោះកងទ័ពមិនបាន រៀនសូត្រហាត់រៀនអំពីរបៀបទប់ទល់អ្នកបាតកម្មបាតកោអីទេព្រោះកងទ័ពអត់មានអីទៅទប់កងទ័ពទៅមានបំពាក់អាវុធគ្រឿងការពារខ្លួនយើងទៅវាយប្រហារបាត់ហើយឡើយគេមិនប្រើកងទ័ពទៅធ្វើអញ្ចឹងនេះវាខុសវាកម្លាំងលើសលប់ពេកកម្លាំងលើសលប់ដែលមិនអាចទទួលបានអាហ្នឹងគេហៅថាដូចជាយើងរំលោភសិទ្ធិមនុស្សខ្លាំងពេកណា ខ្ញុំឧទាហរណ៍មួយណាលោកសកលឧទាហរណ៍ឥឡូវលោក នៅជាកងទ័ពណាហ្នឹងហើយនៅក្នុងក្នុងរបស់ក្រមរដ្ឋាភិបាលស្រាប់តែឪពុកម្ដាយបងប្អូនលោកគាត់ទៅធ្វើបាតកម្មដើម្បីប្រឆាំងរដ្ឋាភិបាលតែលោកជាកងទ័ពនេះដែលរដ្ឋាភិបាលបញ្ជាទៅដល់ពេជ្រទប់ទល់ជាមួយបាតកោហ្នឹងតើលោក មានសិទ្ធិបាញ់បងប្អូនកូនចៅខ្លួនឯងទៀតដែលគ្រាន់តែចេញធ្វើបាតកម្មទៀតទេអារម្មណ៍លោកវិញពេលណាចាយើងមិនអាចធ្វើរួចយើងកំថាឡើយថាឡើយតបាញ់យើង សូម្បីតែខ្ញុំឧទាហរណ៍ថាបើយើងនៅក្នុងសមរភូមិទោះបីយើងទៅចាប់បានឆ្លើយសឹកដែលជាមួយគ្នាឆ្លើយសឹកដែលប្រកួតប្រយុទ្ធជាមួយយើងនោះបើគេចោះចាញ់ហើយគេលើកដៃសុំឲ្យយើងចាប់បានក៏យើងមិនអាចទៅធ្វើបាបគេផងកុំថាឡើយយើងទៅបាញ់ប្រជាជនឆ្លោះត្រង់ដែលខនមកទៀមទាសិទ្ធិសេរីភាពយើងគឺគឺខំខ្ញុំមិនទទួលស្របខាងហ្នឹងខ្ញុំមិនធ្វើ ហើយម្យ៉ាងទៀតកងទ័ពអាមេរិកនេះបើសិនជាមេបញ្ជាមកដល់ខុសគោលការណ៍ច្បាប់17ចំណុចហ្នឹងគឺគេបដិសេធគេមិនធ្វើអរគុណច្រើនលោកសកុណាដែលបានបកស្រាយយ៉ាងបោះក្បាយនៅសំណួររបស់សូហ្វីដែលគាត់បានចោទសួរនឹងអរគុណខ្លាំងមែនទែនទោះបីថាលោកជាលើកទី1ក្នុងការឡើងកម្មវិធីនេះប៉ុន្តែនៅចម្ងល់មួយទៀតដែលខ្ញុំនៅតែមិនអស់ចិត្ត ទោះបីសូហ្វីគាត់បានសួរយ៉ាងក្បោះក្បាយហើយលោកបានបកស្រាយយ៉ាងក្បោះក្បាយហើយក៏ដោយខ្ញុំឃើញពួកអីខ្ញុំឃើញរដ្ឋាភិបាលរបស់ក្រុងភ្នំពេញបើយើងនិយាយអំពីកងទ័ពកតបកិច្ចកងទ័ពគឺឧត្តមឧត្តមណាស់ឧត្តមឧត្តមខ្លាំងមែនទែនយើងបើបើយើងនិយាយពីទូនីតិកងទ័ពហើយនិងកតបកិច្ចរបស់កងទ័ពក្នុងការបម្រើជាតិមាតុភូមិការពារបូរណភាពទឹកដីនាំមកនូវសេចក្តីសុខសែនសានជូនប្រជាពលរដ្ឋ ក៏ប៉ុន្តែបច្ចុប្បន្ននេះយើងឃើញរូបភាពដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជាយើងអ្នកដែលកំពុងធ្វើឲ្យពលរដ្ឋខ្មែរក្តៅក្រហាយខ្លាំងបំផុតគឺកងទ័ពតែម្ដងបាទហើយកងទ័ពដែលធ្វើឲ្យពលរដ្ឋខ្មែរក្តៅក្រហាយនោះមិនមែនជាកងទ័ពនៅតាមបណ្ដាព្រំដែនទេបើយើងងាកទៅមើលកងទ័ពនៅតាមបណ្ដាព្រំដែនយើង សង្វេគចិត្តណាស់ សឹងតែថាមើលស្បែកជើងគាត់ពាក់មើលសម្លៀកបំពាក់គាត់គឺយើងអាណិតគាត់ណាហើយបើឃើញការហូបចុករបស់គាត់គឺយើងអាសូរខ្លាំងមែនទែនឥឡូវយើងងាកមកមើលតបគេហៅថាតបក្រុងតបចិញ្ចឹមដែលហ៊ុនសែនចិញ្ចឹមនៅខេត្តកំពង់ស្ពឺខ្ញុំស្ដាយដែលខ្ញុំអាចបានបញ្ចូលរូបភាពនឹងនៅក្នុង stream yard តែសប្តាហ៍នេះហ៊ុនសែនចិញ្ចឹមនៅខេត្តកំពង់ស្ពឺក្នុងការវឹកហាត់ហ្នឹងហើយតបដែលហ៊ុនសែនចិញ្ចឹមនោះគឺហ៊ុនសែនតែងតែយកមកប្រើប្រាស់គ្រប់រូបភាពដូចជាយកមកបង្ក្រាបកតកម្ម យកឲ្យដូចថាយកមកប្រើនៅ ពេលដែលហ៊ុនសែនមិនពេញចិត្តបុគ្គលណាមួយចឹងឲ្យធ្វើសកម្មភាពដូចថាអឺដូចតែប្រកាសដូចជាបុគ្គលបង្កើតក្រុមហ៊ុនអ្វីមួយអីដូចយើងច្រាស់ឃើញហ្នឹងហើយគេដឹងហ្នឹងហើយឥឡូវយើងដូចជាថាពេលទៅបង្ក្រាបលោកលោកសក្តាមាននៅចាំព្រឹត្តិការណ៍ដែលបង្ក្រាបកម្មករនៅផ្លូវវែងស្រេងនេះបាទដែលគេប្រើទាហាន911 យ៉ាខ្ញុំនៅកងទ័ពតែម្ដងរូបភាពកងទ័ពមកបង្ក្រាបទៅលើកម្មកតដែលទៀមទាសុំតែតម្លើងប្រាក់ខែហើយពេលនោះហ៊ុនសែនគឺប្រើសម្ដីមិនទេណាគឺថាគឺសាហាវតែម្ដងពួកគាត់អត់មានអាវុធទេប៉ុន្តែម៉ៃក្មេកដែលដែលសុំសុំទុនសុំកាត់តិចដែលផ្លូវនៅវិញស្រីហ្នឹងដែលខ្ញុំភ្ញាក់ខ្លួនព្រឺតដែលមនឹកស្មានដល់គេសួរមេតបហ្នឹងឈ្មោះចាប់ប្រាក់ក្តីចឹងណា គេសួរថាណាគេសួរថាតើអ្នកឯងមកបាញ់ពលរដ្ឋហ្នឹងតើអ្នកឯងនឹងមានដឹងខុសច្បាប់ដែរទេគាត់ថាគាត់អត់ដឹងឯងគាត់ដឹងច្បាប់ច្បាប់គាត់ថាគេបញ្ជាមកបាញ់គាត់បាញ់ហ្នឹងហើយហ្នឹងហើយគឺថាគាត់គាត់ដឹងច្បាប់ច្បាស់ព្រោះគាត់ស្ដាប់បញ្ជាគាត់ស្ដាប់បញ្ជាតើតបដែលដែលគេឲ្យធ្វើជាមេតបនេះត្រូវតែយកមនុស្សចេះដឹងមកធ្វើឬក៏យកមនុស្សដល់ល្ងងខ្លាំងធ្វើតែតាមគេព្រោះព្រោះអីធ្វើតបនីមួយៗធ្វើមេគេយើងត្រូវមានខួរក្បាលចេះគិតខ្លួនឯង ណាហើយអ៊ុំមកថាឥឡូវមេគេបញ្ជាមកមេបញ្ជាមកហើយយើងដែលអ្នកចេះដឹងពិតប្រាកដដូចលោកសកលណាគាត់បានរាយរាប់អំបញ្ញមិញគឺតបមានច្បាប់របស់គេត្រូវធ្វើយ៉ាងម៉េចយ៉ាងម៉េចហើយចុះបើសិនជាគេបញ្ជាបញ្ជាខុសគោលដៅរបស់យើងពីព្រោះពលរដ្ឋគឺជាពលរដ្ឋរបស់ខ្លួនហើយយើងគឺជាមេតាគៀនហើយបើគេបញ្ជាថាឲ្យមកបាញ់ហើយអ៊ុំមកថាមានកូនខ្លួនឯងប្រពន្ធខ្លួនឯងចេញមកធ្វើបាតកម្ម តើហ៊ានបញ្ហាដែរហើយនឹងជាស្លឹងច្បាប់ឬខុសច្បាប់ពីព្រោះអីតាំងនាងជាទ័ពអត់គិតយកខួរក្បាលគិតបានវែងឆ្ងាយជាកូនរបស់ប្រជាពលរដ្ឋតែបាញ់ចាអឺបញ្ហាហ្នឹង កាលហ្នឹងខ្ញុំក៏បានឃើញដែរអឺបាតកម្មបាញ់ប្រជាជនហ្នឹង កាលហ្នឹងខ្ញុំកំពុងតែមានពេទ្យសកម្មនៅប្រទេសកូវេតពេទ្យពេទ្យកម្មលូរីលូរីនៅកូវេតគេចា ខ្ញុំបានមើលក្នុង Facebook ឃើញដែរគឺកងទ័ពស្អី919 991 991ចាប់យកចាប់យក911បាទការពិតរបស់ខ្ញុំស្ដាប់មើលឈ្មោះកងទ័ពហ្នឹងគឺកងទ័ពហ្នឹងគឺ ខ្លាំងខ្លាឬឬឈ្មោះកងទ័ព991ទ័ពចាត់យង911 11ចាត់យងតែច្រឡំ ចា៎ហើយកាពុតកងទ័ពឆាត់យងនោះបើប្រើត្រូវហេតុការកងទ័ពឆាត់យងនោះគេសរុបវាយទៅរំដោះខ្មាំងហក់ឆាត់យងពីលើយន្តហោះមកគេហៅថាវាយការីកដើម្បីរំដោះចំណាប់ខ្មាំងឬក៏វាយបំបីតបខ្មាំងទេហើយយកតបឆាត់យកនោះមកមកទម្លាក់មកទម្លាក់វាយបំបីកម្មកខ្ញុំមើលទៅលើតាហ៊ូហេតពេក Coco ហ្នឹងគេអាចនិយាយថា Coco យើងប្រើអំណាចលើសលប់មិនមិនគួរណាប្រើអញ្ចឹងលើប្រជាជនណាប្រជាជន បាតកម្មគេប្រើតែបលិសក្រុងទេព្រោះបលិសក្រុងបានហាត់រៀនអំពីរបៀបទប់ទល់ជាមួយបាតកោ គេប្រើយ៉ាងច្រើននោះគឺគេថាក្របផ្សែងក្របបហូរភ្នែកដើម្បីបំបែកបំបែកវងប្រជាជនគេអត់ឲ្យមានប្រជាជនណាគ្រោះថ្នាក់ដោយសារអាស្រមណា មកបាតកម្មរឿងចឹងឯងកើតអែលថ្ងៃនៅផ្លូវវែងស្រេងហ្នឹងអាខ្ញុំនិយាយត្រឡប់វិញគឺសង្កត់នឹងនឹងតបតែម្ដងឧបមាថាឥឡូវចាប់ប្រាក់ក្តីហ្នឹងគាត់ជាមេបញ្ជាការគាត់ជាមេបញ្ជាការអឹមកងតបឆាត់យងលេខ9 11ហ្នឹងឯងហើយគាត់ថាគាត់អត់ខ្វល់ទេតែគាត់ស្ដាប់តាមបញ្ជា តើទ័ពរបស់ហ៊ុនសែនគឺជាមនុស្សដ៏ល្ងងខ្លៅណាដូចជាឆ្កែដែលគេប្រើអត់មានគិតអ្វីទាំងអស់គេបង្ចំដើម្បីតែកំយោះឲ្យខាងខណ្ឌណាខណ្ឌណាឬក៏ទ័ពជាទ័ពមិនមែនជាមិនមែនជាសត្វឆ្កែបានខំប្រឹងប្រើអំណាចដល់ហ៊ូហែកមកលើពលរដ្ឋរបស់ខ្លួនចុះបើសិនជាលោកនៅក្នុងកងទ័ពនឹងដែរឧទាហរណ៍ទ័ពនៅអាមេរិកខ្ញុំនិយាយតដែរអញ្ចឹងហ្នឹងហើយតើ ហ៊ានសុកចិត្តបាញ់ណែបាញ់ខ្ញុំខ្ញុំខ្ញុំកន្លែងហ្នឹងវាហួសវាហួសចិត្តណាយើងអត់អាចទទួលយកបានណាពីព្រោះតាំងនាមជាតបដ៏អស្ចារ្យហាត់វើនហក់ពីលើកប៉ាល់ហោះមកណាដើម្បីទៅធ្វើសង្គ្រាមណាប្រយុទ្ធជាមួយអ្នកដែលមានអាវុធដូចគ្នាណាមានកណ្ដុងទូចកណ្ដុងធំអីឧទាហរណ៍ចឹងណាហ្នឹងហើយហើយស្រាប់មកប្រយុទ្ធជាមួយពលករគ្រាន់តែមានដុំដកដុំដុំដុំអីដុំដុំថ្មកាបែកកបុកតិចតួច ចុះតើខ្លួនឯងអត់ដឹងថាខ្លួនឯងអសមត្ថភាពប៉ុណ្ណាទេមកទប់ទល់ជាមួយដុំថ្មហ្នឹងខ្ញុំយល់ថាមេស្គប់នឹងដូចជាម៉ដែលបានចូលសាលាយ៉ាងម៉េចឯងពីព្រោះតរំបានតំណែងមេតបនីមួយនីមួយមិនងាយណាលះបងអស់ច្រើនណារៀនសូត្រក៏ច្រើនដែរចិត្តគំនិតការគិតរបស់យើងក៏ក៏ច្បាស់លាស់ដែររឿងស្ថានភាពអីកើតឡើងភ្លាមគេគេដឹងភ្លាម គេវាយគេប៉ាន់ស្មាន ថាកម្លាំងប៉ុណ្ណេះប៉ុណ្ណេះគេប្រើរបៀបណារបៀបណាអានឹងជាមេតបនីមួយនីមួយគេគេហាត់រៀនគេរៀនសូត្រដិតដល់ហើយគេគាត់ថាចេញមកគេដឹងគេមិនដែលមេតបចេញមកសំដី អូមេបញ្ជាមកគេស្ដាប់តាមេគេមិនខ្វល់ណាក៏វាយអត់អត់អញ្ចឹងទេមេតបនីមួយនីមួយទោះបីមេ ខាងលើថ្នាក់លើបញ្ជាមកឲ្យទៅធ្វើអញ្ចឹងមែនប៉ុន្តែយើងត្រូវមើលពីស្ថានភាពដែរយើងមើលដឹងពីស្ថានភាពដែរអូអ្នកនេះមិនត្រូវវាយអ្នកនោះមិនត្រូវវាយយើងទៅទៅវាយលូត្រាដូចខ្ញុំនិយាយដល់ណាអញ្ចឹងកងតបឆាត់យកនឹងគឺ ប្រើសម្រាប់តែក្នុងសមរភូមិយកមកប្រើក្នុងក្រុងវាអត់ត្រូវ ទោះសួរយើងណាតាមសំកាត់លោកសក្កណាតបឆាត់យងហ្នឹងតាមតាមដែលថាដឹងទៅតបឆាត់យង911ហ្នឹងគឺជាតបចិញ្ចឹមរបស់ហ៊ុនម៉ាណែតទេតបចិញ្ចឹមបាទហើយតបចិញ្ចឹមទេហ៊ុនម៉ាណែតទោះអត់ថាតបចិញ្ចឹមចុះតបផ្សេងទៀតក៏តបចិញ្ចឹមដូចគ្នាតែព្រោះរដ្ឋាភិបាលត្រូវមានកតាបកិច្ចចិញ្ចឹមចឹងឯងខុសគ្នាចេះខុសគ្នាចុះតបមួយតបតបចិញ្ចឹមឯកជនវាខុសគ្នាតបចិញ្ចឹមនៃរដ្ឋាភិបាលដែរ ទុកឲ្យកងទ័ពការពាររដ្ឋាភិបាលការពារប្រទេសជាតិប៉ុន្តែទ័ពដែលកំពុងតែទ័ព911ហ្នឹងគឺទ័ពចិញ្ចឹមការពារអំណាចវាខុសពីទ័ពអញ្ចឹងគេហៅទ័ពហីអាហ្នឹងអាហ្នឹងគេលេងហៅទ័ពហីព្រោះទ័ពគឺជាទ័ពរដ្ឋាភិបាលចាចាអរគុណហើយខ្ញុំគំរូសក្កណា គេយកឈ្មោះទ័ពទៅប្រើ ការពុតមិនមែនបើតាមទង្វើរបស់គេធ្វើគេមិនសមហៅតបទេពួកហ្នឹងព្រោះចាចាគេគាត់យកលុយជាតិ ទៅប្រើទិញពួកហ្នឹងយកមកប្រើបើកងទ័ពពិតប្រកបដែលគ្នាតាមទល់ដែរហ្នឹងគឺក្រីក្រវេទនាខ្វះទាំងសម្លៀកបំពាក់ខ្វះទាំងម្ហូបអាហារគឺកងទ័ពហ្នឹងគេមិនបំពាក់អាវុធអីផងណាឥឡូវកងទ័ពហ្នឹងទៅវិញចង់ការពារក៏ក៏គ្មាន អីមកការពារដែរយ៉ាគេគេបំពាក់តែអាវុធទំនើបអីដែលកងទ័ពបំរើ គេហ្នឹងគេកងទ័ពបំរើគេចេញមកឈុតគេស្អាតណាចាហើយចេញ ចេញចេញតែពីវាយប្រជាជននងគ្នាទៅចាក់បាសរមម៉ាឌីសូនអញ្ចឹងខ្ញុំយល់ហើយតបនៅស្រុកប្រក្រតខ្មែរគេចែកគេចែកជាពីរជាពីរបាក់ណាតបដែលការពារបរទឹកដីគឺជាតបមួយដែលក្រីក្រធ្វើការអត់ឈប់អត់ឈរខ្វះមុខខ្វះក្រោយអត់មានណាយកចិត្តទុកដាក់ឯងហើយតបមួយទៀតដែលតបចិញ្ចឹមឬម៉េចមិញនិយាយមិញគឺតបចិញ្ចឹមគឺគេយកចិត្តទុកដាក់បំពន់ដើម្បីតែការពារអំណាចរបស់គេហ្នឹងហើយ អានេះគេទុកប្រើគុណម៉ែតបចិញ្ចឹមគេទុកប្រើសម្រាប់គេឲ្យទៅធ្វើថាបំពេញមហិច្ឆតាគេដូចទៅលោកជំនុំជុំទឹកណាមួយគេឲ្យទៅសម្លាប់ទៅទៅលួចធ្វើឃាតឬក៏ទៅបង្ក្រាបកម្មករដែលចេញមកបដកម្មប្រឆាំងនឹងអ្វីដែលគេមិនពេញដែលដែលគេវិញដែលបដកទៀមទាហ្នឹងគេបញ្ចេញទៅហើយនេះហៅតបពួកហ្នឹងហើយដូចជាការបោកគ្រាប់បែកឲ្យឲ្យដូចថា ពីមានន័យចាំអញការសម្លាប់បងប្អូននិងបាតកោនៅនៅមុខរដ្ឋសភាហ៎មានណាគេអាចមានក្របបែកមានអីមានតែទាហានទេ មានតែកងតកទេដែលមានក្របបែកមានកំភ្លើងណាហ្នឹងហើយបើថាប៉ូលីសអាចមានកំភ្លើងប៉ុន្តែក្របបែកមានក្របបែកអីហ្នឹងមានតែតបអត់មានក្របបែកចាដូចជាការឲ្យបាត់ផ្លូវដែលពេលធ្វើវិធានសនាអីកន្លងមកអញ្ចឹងតបហ្នឹងអាចពេលហ្នឹងគេបញ្ចេញអាតបចិញ្ចឹមហ្នឹងមកដើម្បីយកមកប្រើការហ្នឹង ក្នុងការបំរើនៅការពីអំណាចរបស់គេហើយយើងឃើញកាន់តែថោកទាបមួយទៀតឥឡូវណារដ្ឋាភិបាលរបស់ក្រុងភ្នំពេញនេះប្រើតបមកប្រើប្រើរូបភាពជាកងទ័ពទៅការពារក្រុមហ៊ុនណែវាកាន់តែថោកយូរតែមែនតែនវាមិនតំតែប៉ុណ្្នឹងទេចាក់សំភារហ្នឹងហ្នឹងអញ្ចឹងតបតែគេចិញ្ចឹមហ្នឹងគេបង្វឹកគេវឹកវើងគេបង្រៀនតបហ្នឹងឲ្យសម្រាប់ពលរដ្ឋខ្មែរតែម្ដងការពាររដ្ឋាភិបាលសម្រាប់ពលរដ្ឋខ្មែរដើម្បីការទប់ទល់នឹងរដ្ឋាភិបាលរដ្ឋ ទប់ទល់ជាមួយពលរដ្ឋខ្មែរស្រុកត្រង់អញ្ចឹងបានន័យថានៅស្រុកខ្មែរដែលគេចិញ្ចឹមតបនេះគេមិនមែនចិញ្ចឹមតបទេគឺគេចិញ្ចឹមមេចោលមែនទេលោកយើងអាចនិយាយពាក្យចឹងក៏បានព្រោះតែកងទ័ពនេះនីមួយនីមួយប្រទេសនីមួយនីមួយ គេមាន ច្បាប់របស់គេលុត្រាតែដូចខ្ញុំនិយាយចឹងប្រទេសកុម្មុយនីសឬក៏មេផ្ដាច់ការ ពីព្រោះមេផ្ដាច់ការវាមានអំណាចគេមានលុយគេបំពាក់បំពន់តែកងទ័ពដែលដែលបំរើ គេ គេឲ្យតែសម្ភារៈប្រើស្បគ្រប់យើងយើងប្រៀបធៀបប្រៀបធៀបទៅដល់កងទ័ពដែលបំរើរដ្ឋាភិបាលដែលនៅគៀកមេដឹកនាំហ្នឹងយើងឃើញគេមានគេថា equipment ប្រដាប់សពគ្រប់ទាំងអស់ប៉ុន្តែបើយើងទៅងាកមើលដែលកងទ័ពនៅតាមទល់ដែនវិញ យើងឃើញខ្វះខាតខ្លាំងណាហើយសឹងតែម្នាក់ម្នាក់ចេញមកស្លេកស្លាំងដោយថាសូម្បីតែអាហារញ៉ាំក៏មិនគ្រប់ផងចាញ៉ាំអឺខ្ញុំឃើញកងទ័ពនៅស្រុកខ្មែរយើងទ័ពដែលគាត់ការពារបរណភាពទឹកដីមិនមែនជាទ័ពចិញ្ចឹម special របស់រដ្ឋាភិបាលគឺគាត់ក្រតតែមែនតើ មិនបាច់ថាគាត់ក្រសំបីគ្រាន់តែទ័ពម្នាក់ក្នុងក្រុមគ្រួសារហ្នឹងណាសំបីតែស្បែកជើងសំបីតែខោអាវសម្ភារៈដែលត្រូវទ័ពឧទាហរណ៍ទ័ពក្នុងមួយឆ្នាំចែកប្រមាណកម្លេឲ្យខ្ញុំមិនដឹងទេណាហ្នឹងហើយចែកប្រមាណកម្លេចែកស្បែកជើងចែកអ្វីក៏ដោយដើម្បីឲ្យមានសម្ភារៈគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងក្នុងជួរកងទ័ពហ្នឹងគឺគាត់អត់មានទេ ខ្ញុំទៅប្រហែលឆ្នាំមុនខ្ញុំទៅព្រះវិហារ ខ្ញុំទៅជួបកងទ័ពហ្នឹងពាក់បៃជាផ្ទាត់ដើមខ្លើតខ្លោតស្ពាយកំភ្លៀងកំភ្លើងក្រាក់រ៉ាស្អាវកំព្រិចកទ្រក់ដាច់កន្ទ្រិចគឺថាមើលទៅគឺថាវេទនាតតមែនតើហើយដល់ទៅពេលយើងឃើញទ័ពថៃឃើញទ័ពថៃគេពាក់ឯកសន្តានគេភ្លឹងសំបីតែមនុស្សមើលទៅស្វាហាប់មានសុខភាពល្អដូចថាមើលទៅមមមួនសម្រាប់ទ័ពខ្មែរយើង មើលទៅសោះក៏ក្រោះខ្វះមុខខ្វះក្រោយមុខអត់មានកម្លាំងអត់មានកម្លាំងគឺថាមើលទៅគឺថា ខ្សោះមិនដឹងហៅថាមនុស្សខ្សោះខ្វះមុខខ្វះក្រោយចាឧទាហរណ៍កាលឆ្នាំ2008អញ្ចឹងកាលមាន scream ជាមួយថៃនៅប្រាសាទព្រះវិហារហ្នឹងយើងមើលកងទ័ពដែលចេញមុខច្បាំងជាមួយទាហានថៃគឺមិនមែនកងទ័ពនៅ ទីក្រុងហ្នឹងមកមកច្បាំងទេណាអ្នកដែលច្បាំងគឺកងទ័ពដែលនៅទោកដែននឹងផ្ទាល់បដ ாய் គឺគ្នាក្រីក្រដែលមានប្រពន្ធកូនរស់នៅជាមួយហ្នឹង ពួកហ្នឹងឯងដែលបូជាជីវិតការពីប្រទេសជាតិមិនឃើញមិនបានឃើញថាតបក្នុងក្រុងដែលមានឈុតដង្ហាស្អាតចេញទៅណាអត់ដែលឃើញទេពួកហ្នឹងនៅតែរំម៉ារីសូនៅក្នុងក្រុងកន្លែងនេះខ្ញុំសូមបកស្រាយទីព្រោះខ្ញុំខ្ញុំកាលពីឆ្នាំណាទេខ្ញុំភ្លេចឆ្នាំដែរណាខ្ញុំបានទៅជួបកងទ័ពដូចខ្ញុំបានឡាយឡាយរដ្ឋបាយមិនគឺនៅព្រះវិហារនៅព្រះវិហារនៅព្រះវិហារហ្នឹងពួកពួកយើងទៅជួបកងទ័ពហ្នឹង ហើយពេលដែលថ្ងៃដែលពួកខ្ញុំទៅហ្នឹងគឺកងទ័ពហ្នឹងគឺគេអនុញ្ញាតឲ្យប្រពន្ធកូនគាត់មកលេងមកលេងគាត់កំពុងតែឈរជើងនៅកន្លែងហ្នឹងណាហើយដល់ពេលពួកខ្ញុំទៅអត់តម្រូវថាសម្រាប់ប្រពន្ធកូនគាត់ទេពួកយើងទិញធ្វើមហូបធុញបន្លែប្លុកអីសពបែបយ៉ាងអស់ដើម្បីយកទៅចែកកងទ័ពហ្នឹងដល់តែជប់ពេលហ្នឹង កងថ្ងៃដែលត្រូវគេឲ្យប្រពន្ធកូនគាត់ទៅលេង មួយសារមានកូនងាយកូនងាអីចឹងទៅណាហើយដល់ពេលយើង មានបងបងមានស្កគ្រាប់មានអាអែមតិចតិចទួយពេកហ្នឹងហើយតិចទួយពេកវាយើងចែកគ្រប់គ្នាតិចតិចតិចតិចទៅណាហ្នឹងហើយហើយមានតបផកថាបងអើយពួកខ្ញុំហ្នឹងណាមានការអ្វីគឺគេរុនទៅមុនគេហើយហើយតបដែលបានទទួលផលគឺខ្សែស្រឡាយរបស់គេដែលលាក់ខ្លួនពីក្រោយ ពេលមានអសន្នជំរុញគ្នាឲ្យទៅតូតល់ជាមួយខ្មាំងដល់ពេលចោះសັບគ្រប់ អាអ្នកដែលទទួលផលអ្នកទទួលពានអ្នកទទួលអ្វីគឺខ្សែស្រឡាយគេដែលលាក់មុខពីក្រោយគឺគាត់អត់មានបានអ្វីទេអានៅដែលគាត់និយាយប្រាប់ពួកយើងហ្នឹងហើយអឺមួយចាំគាត់មានចាំពាក្យមួយដែលតែងតែដំណាលគឺថាពាក្យហ្នឹងគេដំណាលមិនមែនជាការលេងសើចក៏ជាការដំណាលតតគ្នាមកគេថាបេះបេះដូងគេថាជីវិតជូនជាតិធាតជូនម្ដាយបេះដូងជូនអូន មុនស្លាប់ការលះបង់ពោះណាហ្នឹងហើយមើលកងកងតបនៅស្រុកខ្មែរមុនស្លាប់បេះបេះបេះដូងមួយហុចអត់អូនសិនយ៉ាងទៅវាសិតតបរបស់ខ្មែរគឺអញ្ចឹងមែនខ្ញុំមិនដឹងទេបើថាតបស្រុកគេដូចអត់មានសុភាសិតយ៉ាងงี้យើងត្រូវបំពេញពាក្យលេងសាតាមមុខបញ្ជារបស់យើង គឺ ទោះបីតែយើងលះបាត់បង់ជីវិតនៅក្នុងសមរភូមិក៏ដោយក៏គេមានការទទួលខុសត្រូវជាមួយក្រុមគ្រួសារយើងអត់ឲ្យខ្វះខាតព្រោះម្ល៉េះហើយការលះបង់ជីវិតមួយមួយរបស់តបអាមេរិកគឺមានតម្លៃយើងត្រឡប់មកវិញយើងអាចទទួលមេដាយជាគេហៅថា hero អ្នកដែលក្លាហានអញ្ចឹងមានន័យអញ្ចឹង hero ក្លាហាន hero ហ្នឹងហើយណាចឹងខ្ញុំសួរមួយលោកសុនខ្ញុំសួរមួយអឺ នៅក្នុងស្រុកខ្មែរអត់ទៅធ្វើសង្គ្រាមជាមួយដូចឧទាហរណ៍បញ្ជូនទៅអ៊ីរ៉ាក់ទៅបញ្ជូនទៅអ៊ីរ៉ង់ទៅកន្លែងណាអត់ទៅធ្វើសង្គ្រាមទេណាហ្នឹងហើយប៉ុន្តែតបក្នុងស្រុកខ្មែរឃើញតែឡើងបនឡើងសាក់ឡើងផ្កាយហ្នឹងហើយឡើងផ្កាយអូតហ្នឹងហើយចុះលោកដែលខំដែលដែលបំរើបំរើកងទ័ពនៅសហរដ្ឋអាមេរិកដែលលះបង់ទៅទៅច្បាំងទៅទៅទៅសមរភូមិមកមកវិញតើលោកវាបានទទួលកាយឬក៏បុនស័យបែបនេះ ពួកសហរដ្ឋអាមេរិកនេះគេមានច្បាប់គេមួយដល់ពេលយើងឡើងបុណ្យស័កមួយឆ្នាំមួយឆ្នាំហ្នឹងគឺតើមានស្នាដៃពេលវេលាពេលវេលាដូចថាយើងបំរើគ្រប់កំណត់ឆ្នាំគេអញ្ចឹងយើងត្រូវឡើងហើយស្នាដៃដែលយើងបំពេញភារកិច្ចដែលយើងធ្វើអ្វីអ្វីមួយអញ្ចឹងវាវាឡើងតាមនឹងហើយបូកតាំងពីចរិតមេយាទរបស់យើងទៀត បើថាយើងចរិតចលឹះបើទេគឺមិនងាយបានឡើងសាក់ព្រោះតបស្រុកគេសតថាការគេថាចេះគោរពចេះដឹងខុសត្រូវបានបានមកដោយកិត្តិយសអញ្ចឹងយើងបានមកកិត្តិយសអញ្ចឹងខ្ញុំអាចនិយាយបានថារដ្ឋាភិបាលសហរដ្ឋអាមេរិកអត់ឆ្លាតដូចរដ្ឋាភិបាលហ៊ុនសែនហ្នឹងហើយនៅអត់ឆ្លាតរដ្ឋាភិបាលហ៊ុនសែនគឺគាត់ឆ្លាតគឺអ្នកណាចេះកាប់ចេះសម្លាប់ចេះទាត់ចេះធាក់ណាចេះលើកជើងគឺឡើងបនឡើងសាក់លឿនណា ហ្នឹងហើយបើអានឹងជាការដូចថាការទិញទឹកចិត្តមួយ បើថាមនុស្សដែលឡើងបនសក់លឿនគឺគឺអួតគឺស្មានតែខ្លួនឯងអស់ចាមហើយធ្វើអីតាមអំពើចិត្តបើថាប្រទេសគេទៅរំឡើងបនសក់មួយមួយ មិនងាយទេតើយើងមានស្នាដៃល្អយើងបំពេញភារកិច្ចមិនដែលខកខាន យើងទៀងទាត់គ្រប់ពេលវេលាយើងមានចរិតល្អហើយក៏ចំណេះចេះដឹងការរៀនសូត្ររបស់យើងក៏ក៏ខ្ពស់ទៀតដោយថាឥឡូវដោយថាខ្ញុំត្រឡប់មកពីសក្រាមនៅកូវីដវិញស្រុកគេនេះគេឲ្យយើងទៅរៀនបន្តទៀតបើយើងចង់បានបុណ្យស័ក្តិអីទៀតយើងទៅរៀនបន្តទៀតយើងបានសញ្ញាបត្រមកប្រាប់គេយើងមករៀនខាងនេះខាងនេះអញ្ចឹងហើយយើង គេនឹងបកគលបនសក់ឲ្យតាមនឹងតមានកំណត់ឆ្នាំរបស់គេ បាន បានយើងឲ្យឡើងបាន យើងមិនអាចចេះតែធ្វើអីបន្តិចមានស្នាមដៃបន្តិចគេតឡើងឲ្យក៏ក៏មានដែរប្រឡោះគេមានច្បាប់ពេលវេលារបស់គេដោយសារតែរដ្ឋាភិបាលសហរដ្ឋអាមេរិកអត់ឆ្លាតចឹងបានគេដូរមេដឹកនាំអាណត្តិពីអាណត្តិចេញគឺលោកហ៊ុនសែនគាត់ឆ្លាតណាគាត់នៅដល់40ឆ្នាំអូខ្ញុំចង់ខ្ញុំខ្ញុំរករូបអឺ ក្មេងស្រីនិងក្មេងប្រុសនេះគាត់គាត់មិនដឹងជាគាត់ទៅឡើង សមរភូមិបានប្រហែលដងហើយទេគាត់មានកាយពាក់គាត់មានសាក់ចាគាត់ទើបតែអាយុ10ប្រហែល18ឆ្នាំឯងបើម្នាក់នោះខ្ទង់20 20ឆ្នាំគាត់មានសាក់ពាក់គាត់មានអីណាហ្នឹងហើយនៅស្រុកខ្មែរយើងពូស្រុកខ្មែរយើងគឺអឺអ្នកដែលបានមានសាក់មានទូនាទីហ្នឹងមិនមែនបានដោយសមត្ថភាព ហ្នឹងដោយដែលគាត់បានទៅចូលរួមក្នុងការបំពេញកាតព្វកិច្ចបម្រើពលរដ្ឋឬប្រទេសជាតិគឺគាត់ច្រើនបានមកពីការសូកប៉ាន់ចាឥឡូវនេះខ្ញុំសូមថែមមួយសំណួរទៀតដោយសារតែពេលវេលាយើងលើកអាចារ្យនេះប៉ុន្តែមុននឹងដល់ទីបញ្ចប់នេះខ្ញុំសូមសួរមួយសំណួរទៀតក្នុងនាមលោកជាធ្លាប់ជាអតីតក៏បម្រើកងទ័ពនៅសហរដ្ឋអាមេរិកនៅឧទាហរណ៍នៅពេលដែលលោកកំពុងតែនៅ ក្នុងឯកសន្តានជាកងទ័ព សម្រាប់លោកនៅពេលនៅលោកនៅនៅក្នុងឯកសណ្ឋានជាកងទ័ពគឺមោទនភាពខ្លាំងមែនទែនមិនចឹងតាមអ្វីដែលលោកបកស្រាយមិនមែនគឺលោកមានមោទគឺថាមោទនភាពណាហើយសម្រាប់ខ្ញុំជាស្ត្រីនៅពេលដែលខ្ញុំឃើញកងទ័ពក្នុងឯកសណ្ឋានគឺសង្ហាសង្ហាយកតែមែនទែនគឺខ្ញុំមើលទៅគឺអស្ចារ្យណាស់ហ្នឹងហើយខ្ញុំមើលមើលបរោះពាក់សម្លៀកពាក់កងតបប៉ុន្តែខ្ញុំបើខ្ញុំងាកមើលទៅកងតបនៅស្រុកខ្មែរនៅពេលដែលពួកគេ ប្រើឯកសន្តាន ជាកងតបទៅទៅ បង្ក្រាបទៅលើបងប្អូនប្រជាពលរដ្ឋខ្មែរយើងទៅ គម្រាមកំហែង ប្រើភាសាមិនសមរម្យដូចជាទៅកាងឲ្យក្រុមហ៊ុន ទៅរំលោភយកដីធ្លីរបស់ពលរដ្ឋហើយក្នុងកលៈទេសៈនោះជារូបលោកទៅវិញខ្ញុំឧទាហរណ៍ថាជារូបលោកទៅវិញតែលោកមានអារម្មណ៍យ៉ាងម៉េចដែរបើចំពោះខ្ញុំវិញតែលោកអាចប្រើវិសាប្រើប្រើភាសាថាត្រូវគេបញ្ជា តែលោកអាចក្បត់នឹងឆន្ទៈខ្លួនឯង សុខចិត្តទៅទៅធ្វើអញ្ចឹងឯងក្នុងបើសិនជាលោកវិញចាអរគុណច្រើនសូមជួយបើសិនជាខ្ញុំវិញក្នុងកលៈទេសៈហ្នឹងខ្ញុំមិនអាចធ្វើចឹងបានខ្ញុំនឹងដកខ្លួនចេញខ្ញុំនឹងបោះបង់ការងារចោលគឺជប់បំរើកងទ័ពបើយើងធ្វើកងទ័ពយើងមិនបំរើប្រទេសជាតិបំរើប្រជាជនដដែលយើងធ្វើតែអីយើងទៅធ្វើចោលវិញល្អជាងយើងដើរវាយប្រជាជនលុយបានដូចគ្នាណាដូចតែគ្នាពួក គេគេបញ្ជាពេលហ្នឹងគេបញ្ជាឲ្យលោកទៅក្បត់នឹងទៅធ្វើនៅអំពើដែលក្បត់នឹងមនសិការខ្លួនឯងក្បត់នឹងទួលនីតិព្រោះកងទ័ពកងទ័ពមានទួលនីតិបំរើពលរដ្ឋបំរើប្រជាជន ការពារនៅបូរណភាពទឹកដីប៉ុន្តែពេលនេះมันបានធ្វើនាំមកនៅសុខសេចក្តីសុខចម្រើនឲ្យពលរដ្ឋទេបែរទៅទៅប្លន់ពលរដ្ឋណាទៅធ្វើឲ្យពលរដ្ឋក្តៅក្រហាយបើចឹងបានន័យថាកំពុងក្បត់នឹងឯឧត្តមគតិក្បត់នឹងឆន្ទៈខ្លួនឯងបើចឹងទៅធ្វើចោលវិញទៅល្អជាងត្រឹមត្រូវយើងមួយទៀតណាកន្លែងហ្នឹងយើងបោះសម្លៀកបំពាក់ចោលពាក់មុខទៅចូលប្លន់ដូចគ្នាទៅប៉ុន្តែចោលគេហើយគេចោលស្របច្បាប់ខ្ញុំមិនដឹងដែរអាហ្នឹងយើង អញ្ចឹងមកថ្ងៃថាតង់ឲ្យលោកលោកចង់ប្រាប់ថាអញ្ចឹងតបសប្ថ្ងៃដែលកំពុងដើរប្លំដែលកំពុងបំរើការឲ្យកំពុងតកាងឲ្យក្រុមហ៊ុន ដែលតាមបញ្ជារបស់អញហ៊ុនសែនហ្នឹងអញ្ចឹងស្មើនឹងចោលប្លំមិនអញ្ចឹងដែលតបតកាងឲ្យក្រុមហ៊ុនហ្នឹងមិនខុសប្រមាណទេគាត់ទង្វើទង្វើធ្វើមិនខុសពីចោលទេមិនគាត់តែយកឈ្មោះកងទ័ពមកដាក់ពីមុខពាក្យឯកសន្តានមកអូកងទ័ព ពេលមានលោកសកណាលោកជាកងទ័ពម្នាក់ដែរនៅពេលដែលគេយកឯកសន្តានជាកងទ័ពទៅបំផ្លាញទៅចំឈ្លីនោះលោកមានអារម្មណ៍មិនដែរលោកខ្ញុំយល់ថាវាអស់តម្លៃកងទ័ពអត់មានតម្លៃដោយថាតម្លៃកងទ័ព7ចំណុចដែលខ្ញុំរៀបរាប់ពីដើមខាងដើមហ្នឹងវាអត់មានតម្លៃកងទ័ពទៀតទេអានឹងអមតេសនោះសុំទោសម៉ាក់ស្លាប់បាត់សលេងហើយគុំចាចាលោកខ្ញុំចេះ បាទពេលហ្នឹងគេបញ្ជាឲ្យទៅគេថាលើពលរដ្ឋកំពុងតវ៉ាថា គេ គេមកធ្វើបាបគាត់គេមកថាក្រុមហ៊ុនហ្នឹងកំពុង តែរំលោភបំពានគាត់ចឹងហើយសាប់គេឃើញលោកក្រុមឯកសន្តានជាកងទ័ពព្រោះកងទ័ពការពារពលរដ្ឋមិនចឹងការពារទឹកដីហើយប្រជាពលរដ្ឋថាលោកអើយជួយខ្ញុំផងកូនអើយជួយម៉ែផងកូនព្រោះឯធម្មតាប្រជាជនឲ្យតែឃើញកងទ័ពគេថាកូនបាទពួកពួកកងទ័ពច្រើនតែចេញមកពីកងពីពីពលរដ្ឋកូនអើយជួយម៉ែផង ស្រាប់តែហើយប៉ុន្តែកងទ័ពអស់ទៅនោះត្រូវគេបញ្ជាឲ្យទៅការពារក្រុមហ៊ុនតែពេលនោះក្នុងនោះមានវត្តមានលោកដែរឧទាហរណ៍តើលោកអាចលើកកំភ្លើងបាញ់ទៅពលរដ្ឋនឹងបានទេនៅពេលដែលពួកគាត់ស្រែកថាកូនអើយជួយម៉ែផង ក្រុមហ៊ុនបរទេសនឹងវាមករំលោភយកដីម៉ែបើនិយាយពីខាងឧត្តមគតិមនសការរបស់ខ្ញុំផ្ទាល់ខ្ញុំមិនអាចធ្វើបាន ខ្ញុំមិនអាចលើក លើកដៃលើកអីទៅវាយគ្នាប្រជាជនស្លូតត្រង់ហើយវាយមនុស្សចាស់អីចឹងគឺខ្ញុំមិនអាចធ្វើបានទេមានតែដោះសម្លៀកបំពាក់ចោលគឺដើរចេញដើរចេញតែប៉ុណ្្នឹងខ្ញុំចង់បង្ហាញវីដេអូមួយជូនទៅលោកសក្កណាមើលដែលបង្ហាញអំពីរូបភាពទាហាន ទៅប្លំដីពលរដ្ឋកាងឲ្យក្រុមហ៊ុនហើយក្រុមហ៊ុននោះគឺជាក្រុមហ៊ុនបរទេស គឺក្រុមហ៊ុនចិនហើយក៏គាត់មានឯកសណ្ឋានគាត់តែជាកងទ័ពតែម្ដងដោយសារលោកគឺជាកងទ័ពចឹងខ្ញុំឲ្យលោកមើលតើលោកមានអារម្មណ៍មិនព្រោះអីលោកនៅពួកលោកប្រាប់ខ្ញុំថានៅពេលដែលលោកក្រោកឯកសណ្ឋានលោកមានមោទនភាពខ្លាំងណាស់ប៉ុន្តែឥឡូវនេះគេយកឯកសណ្ឋានលោកទៅជន់ឈ្លីអ្វីដែលជាមោទនភាពរបស់លោកចាសូមអធិស្ឋានឈប់ខ្ញុំសុំពេលបន្តិចដើម្បីខ្ញុំយកវីដេអូនឹងចេញមកសូហ្វីសូហ្វីនិយាយបន្តិចសិន ឥឡូវខ្ញុំបន្ថែមនេះទៀតកងទ័ពសហរដ្ឋអាមេរិកនេះពេលចេញទៅសង្គ្រាមនៅសមរភូមិច្រើនប្រទេសមកវិញកងទ័ពអាមេរិកមានទោសច្រើនណាស់ដោយថាវាភ្លេចភ្លេចអាកោការតាម7ចំណុចណាដែលធ្វើបាបទៅលើឆ្លើយសឹកដោយធ្លាប់មានរឿងកាលពីប្រហែលឆ្នាំមុនដែលចំនួនវាយនៅអ៊ីរ៉ាក់ដែលយកចាប់បានឆ្លើយសឹកយកមកលេងសើចចាលេងសើច ចាប់គ្នាជីកចាប់អីហ្នឹងគេពួកនឹងមកអាមេរិកវិញជាប់ជាប់គុកច្រើនគ្នាព្រោះច្បាប់ ច្បាប់គេគេថាកងទ័ពគឺអ្នកការពារសន្តិភាពមិនមែនកងទ័ពមិនមែនចៅទេ បើយើងទៅវាយធ្វើបាបគេយើងមានខុសអីពីចៅមានខុសអីពីឃាតករម្ល៉េះហើយបើប្រៀបធៀបទៅនឹងកងទ័ពនៅស្រុកខ្មែរវិញប្រៀបដូចជាចៅឬក៏ឃាតករដែលធ្វើបាបគេទេអានឹងមិនមែនជាកងទ័ពទេ នឹកយោបល់ខ្ញុំខ្ញុំថាយ៉ាងមិនតបតបនេះអឺខ្ញុំនឹងបង្ហាញរូបភាពនេះមួយទៅលោកសក្កណាមើលបង្ហាញអំពីរូបភាពសត្វតែជាកងទ័ពនេះគឺជាកងទ័ពទេអញជាបុរដ្ឋទៅបួហើយអញអញជាបុរដ្ឋកំពុងគ្រប់បាយអញជាបុរដ្ឋអញជាបុរដ្ឋទៅបួហើយ បាទបាទសិតតែអោបជាជនហើយបាញ់ជាជនសិតតែពហៀងបងប្អូនពហៀងគ្រប់ហើយកំលឿនគ្រប់ដៃបងប្អូនកំលឿនគ្រប់ដៃកំលឿនគ្រប់ដៃយ៉ាខ្ញុំកំលឿនគ្រប់ដៃបងប្អូនកំលឿនគ្រប់ដៃអើអើខ្ញុំមិនបានខ្លាំងណាស់ជាប្រត់ទេអាយមកអាយមក បាញ់បាញ់ទៅគ្រប់ដៃបងប្អូនយើងធ្លាប់បានឃើញវីដេអូឃើញមួយដែរនៅក្នុង Facebook ដែលអ្នកដែលថតហ្នឹងស្រែកថាមើលរើបងប្អូនកំភ្លើងគ្រប់ដៃឯកស្ថានជាកងទ័ពដោយខ្ញុំនិយាយតាំងពីដើមហ្នឹងវាតម្លៃកងទ័ពគឺមិនធ្វើអញ្ចឹងទេមិនអាចទៅវាយប្រជាជនមិនអាចទៅវាយ អឺមិនអាចទៅការពារឈ្មួញទុច្ចរិតនឹងដែលប្រើកងទ័ពទៅការពារអវ័យប្រជាជនអញ្ចឹងណាអានឹងគឺថាខូចតម្លៃកងទ័ពឬខូចកិត្យានុភាពកងទ័ពគេកំពុងតែប្រើឈ្មោះកងទ័ពនឹងមកជន់ឈ្លីតម្លៃកងទ័ពដោយថាខ្ញុំអត់យល់ស្របពីតង្វើនឹងទេព្រោះថាតង្វើនឹងគឺខុសណាបើខ្ញុំជាកងទ័ពម្នាក់នៅក្នុងចំណោមនឹងឬក៏ខ្ញុំមេដឹកនាំក៏ខ្ញុំមិនធ្វើតាមដែរ ចាចាលោកអាចផ្ដាំផ្ញើអ្វីទៅដល់កងទ័ពណាទោះបីថាឥឡូវហ្នឹងក៏វាមិនតាន់ហួសពេលដែរបើសិនជាគេបញ្ជាឲ្យទៅបង្ក្រាបឥឡូវនេះយើងឃើញបងប្អូនកម្មករនៅណាវកាវលគាត់កំពុងតែធ្វើកោតកម្មក្នុងការទៀមទា តវ៉ាសូមឲ្យប្រធានក្រុមហ៊ុនណាវកាវលគ្រប់នៅលក្ខខណ្ឌការងារហើយសូមឲ្យមានដំណោះស្រាយឲ្យគាត់ហ្នឹងឥឡូវបើសិនជាត្រូវគេបញ្ជាគេនឹងអាចបញ្ជាតបទៅបង្ក្រាបពួកគាត់ទៀតអញ្ចឹងក្នុងកលៈក្នុងកលៈទេសៈនេះ ក្នុងនាមលោកក៏ជាអតីតកងទ័ពម្នាក់ដែរតើលោក មានពាក្យអ្វីផ្ដាំផ្ញើទៅដល់កងទ័ពណាកងទ័ពនៅក្នុងប្រទេសកម្ពុជាយើងបានដែរទេចាក់សូមជួយលោកសកុណាបាទចុងក្រោយខ្ញុំសូមផ្ដាំផ្ញើដល់កងទ័ពនៅក្នុងប្រទេសកម្ពុជារបស់នៅកងទ័ពដែលស្នេហាជាតិស្នេហាប្រជាពលរដ្ឋបើសិនជាមានបញ្ជាណាមួយប្រើឲ្យទៅបង្ក្រាបប្រជាជនបាតកម្មនៅនាការវល់នឹងសិតតែស្រីស្រីអញ្ចឹង គឺគួរតែកុំធ្វើតាម បើតាមយោបល់ខ្ញុំថាមិនបាច់ធ្វើតាមស្ដាប់បញ្ជាមេទេវាព្រោះមិនមែនជាទូនទីរបស់យើងទៅការពារទៅវាយប្រជាជនស្រីស្រីយ៉ាងទេក៏ពិតគឺមានប៉ូលីសក្រុងមានអីដែលអាចទៅសម្របសម្រួលបានក៏ពិតវាគ្មាន តម្លៃអីណាទៅយកកងទ័ពទៅប្រើដើម្បីទប់ទល់ផងពីព្រោះគ្នាមានតែប្រមាណប៉ុនអ្នកនឹងប្រមាណ100អ្នកនឹង យើងបើសិនយើងប្រើកងតបលុះត្រាដែលមានយើងវាយតម្លៃមើលតើកម្លាំងធំប៉ុណ្ណាអ្នកបាតកោអ្នកបាតកម្មនឹងហើយ មានអាវុធទេ បើសិនតែបលិសក្រុងមិនអាចទប់ទល់បានអាហ្នឹងបានគេប្រើកងទ័ពឧទាហរណ៍មួយដោយយើងធ្លាប់ដឹងនៅអាមេរិកនេះកាលពីឆ្នាំទៅហើយឆ្នាំមិញហ្នឹងដែលថាមាន បាតកម្មធំដោយសារបលិសជ្រុលដៃ ធ្វើឃាតជនជាតិស្បែកខ្មៅម្នាក់ឃើញប្រជាជនគេ បាតកម្មទូទាំងសហរដ្ឋអាមេរិកគេមិនដែលប្រើកងទ័ពផងលូត្រាដល់ថ្ងៃចុងក្រោយដោយសារតែបាតកោច្រើនលើសលប់ពេកដែលវាយសម្រុកចូលទៅវិមានរដ្ឋសភារបស់គេបាន គេប្រើកម្លាំងតបទៅទប់ទល់ហើយកម្លាំងតបគេទៅនឹងទៅទាំង slot boat ទៅចរចានិយាយជាមួយប្រជាជននឹងថាហាមកុំឲ្យធ្វើអំពើ អីឆាវឆាវគេមកកងទ័ពគេមកហ្នឹងមកដើម្បីការពារបងប្អូនទេគេមិនឲ្យគេមិនមកធ្វើអីបងប្អូនទេហើយប្រជាជនដល់ពេលឮកងទ័ពនិយាយអញ្ចឹងប្រជាជន គឺស្រឡាញ់រាប់អាកងទ័ពគេប្រជាជនអត់មានធ្វើអីអត់មានធ្វើអីទាំងអស់គ្រាន់តែតតវ៉ាតាមសន្តិវិធី ក្នុងចំណោមហ្នឹងខ្ញុំកងទ័ពមិនមែនតែខ្ញុំទេខ្ញុំមានកូន2នាក់កូនខ្ញុំក៏នៅកងទ័ពដែរដល់ពេល កងទ័ពបញ្ជូននៅកូនខ្ញុំក៏ក្នុងនៅក្នុងវាយហាមនៃការពារបាទចាអរគុណច្រើនលោកលោកសកណាចាអញ្ចឹងលោកបានផ្ញើទៅឲ្យកងទ័ពមុននឹងសម្រាប់ធ្វើអ្វីមួយឲ្យគាត់ទៅថាពិចារណាមុននឹងសម្រាប់ក្នុងការប្រើអាវុធទៅលើបងប្អូនប្រជាពលរដ្ឋខ្លួនឯងមុននឹងតម្រង់ចង់កំភ្លើងទៅលើ បងប្អូនពលរដ្ឋសាច់ឈាមខ្លួនឯងសូមឲ្យមេត្តាពិចារណាតើគួរតែយើងនឹងបញ្ចេញព្រាត់នឹងទៅសម្លាប់ផ្ដាច់ជីវិតគាត់ទេ បាទចាកុំគ្រាន់តែស្ដាប់បញ្ជាធ្វើទាំងងងឹតងងុលចាអរគុណច្រើនលោកសក្តាតើសូហ្វីមានចង់ផ្ដាំផ្ញើអ្វីជូនទៅដល់បងប្អូនកងទ័ពយើងក៏ដូចជាចង់សួរអ្វីទៅលោកសក្តាខ្ញុំចង់ចង់អានសំណេរមួយដែលគាត់ចំដានឈ្មោះគាត់ថាចុះបើភៀកខាងកងទ័ពស៊ីឈ្នួលដែលមិនមែនជាជនជាតិខ្មែរតើគួរតែធ្វើបែបណាដែលពលពូកងទ័ពស៊ីឈ្នួលដែលមិនមែនជា ជនជាតិខ្មែរចង់និយាយថានៅស្រុកខ្មែរឬក៏ចង់សួរស្រុកខ្មែរស្រុកខ្មែរកងតបដែរមិនមែនជាជនជាតិខ្មែរចង់សំនួរអញ្ចឹងឯងកងតបហ្នឹងមិនមែនយ៉ាយ៉ាយ៉ាគាត់សួរថាជាចុះបើសិនជាកងតបស៊ីឈ្នួលកងតបស៊ីឈ្នួលមិនមែនជាជនជាតិខ្មែរតើគួរធ្វើពីរបៀបណាមិនខុសច្បាប់ហើយខុសមកអន្តរជាតិហើយអានឹងបើ កងទ័ពនឹងមិនមែនជនជាតិខ្មែរហេតុអីមកធ្វើកងទ័ពខ្មែរបានអានឹងអានឹងមានន័យថាមេដឹកនាំអ្នកដែលប្រើកងទ័ពហ្នឹងគឺជាខ្ញុំបំរើគេកិច្ចគេហើយអានឹងយើងយើងយើងមិនទៅឆ្លើយសំណួរអញ្ចឹងប្រហែលនេះបើខ្ញុំហ្នឹងបើខ្ញុំខ្ញុំឆ្លើយទាំងចេះបើសិនជាយើងដឹងយើងមានផុសតាំងពិតប្រាកដថាកងទ័ពហ្នឹងមិនមែនជាកងទ័ពខ្មែរតែមក បន្លំពាក្យឯកសន្តានខ្មែរណាអានឹងបើសិនជាយើងមានផុសតាំងត្រឹមត្រូវគ្រប់គ្រាន់គឺយើងអាចដាក់ប្តឹងរដ្ឋាភិបាលហ៊ុនសែនបាន យើងអាចនាំគ្នាប្តឹងបានដោយសារហ៊ុនសែននឹងយកទ័ពដូចជាឧទាហរណ៍ទ័ពយន្តដែលគេមកបន្លំណាមកធ្វើជាកងទ័ពខ្មែរមកដាក់បន្លំធ្វើជាទ័ពរបស់ខ្មែរមកបាញ់ពលរដ្ឋខ្មែរនេះគឺជាការខុសច្បាប់ហើយ អ្វីដែលយើងត្រូវធ្វើគឺខ្មែររួមគ្នា អ្នកពលករកម្លាំងច្រើនរួមគ្នាគោលដៅតែមួយអានេះយើងត្រូវធ្វើជាពិសេសខ្ញុំសូមផ្ដាំផ្ញើទៅប្រជាជនខ្មែរយើងនៅក្នុងស្រុកបើថាយើងដឹងថាកងទ័ពនិងកងទ័ពមិនមែនជាខ្មែរទេយើងប្រជាជនគួរគិតគូររឿងបោះឆ្នោតរឿងឈប់គ្រប់គ្រងទៀតទៅយើងឈប់គ្រប់គ្រងរដ្ឋាភិបាលនឹងដែលដឹកនាំ40 40ឆ្នាំជាងហើយសំបីដល់បញ្ហា កម្មករ2 3000នាក់លុយគ្នាបន្តិចតួចហ្នឹងក៏ដោះស្រាយមិនបានឃើញអារឿងបញ្ហាប្លន់ផ្ទះប្លន់ដីប្លន់អីហ្នឹង40ឆ្នាំហើយបន្តមកមានរហូតដដែលដដែលដដែលដដែលដោះស្រាយមិនបានតើរដ្ឋាភិបាលនឹងមានសមត្ថភាពក្នុងប្រទេសទៀតខ្ញុំឆ្ងល់ដែរអឺកាលដែលផ្លូវវែងស្រេងពេលកន្លងមកហ្នឹងណាដូចគឺបងប្អូនខ្មែរយើងជាច្រើនដែលគាត់ថតបានរូបភាពគឺយួនមកធ្វើជា បន្លំកងទ័ពខ្មែរមកបាញ់ខ្មែរ អាចអាកងទ័ព911បោះចាប់ប្រាក់ក្តីហ្នឹងហើយគឺបង្កប់ទៅដោយយួនយកកងទ័ពយួនមកបើមិនជាខ្មែរយើងអត់អាចធ្វើចឹងបានទេអត់អាចហ៊ានបាញ់ព្រោះអីគ្នាពលរដ្ឋបដកម្មដៃប្រទេសហ្នឹងហើយមានអាទៅហ៊ានទៅបាញ់សម្លាប់ចឹងគ្រាន់តែទៀមទាណាឲ្យតម្លើងប្រាក់ខែវាអត់មានរឿងអីទៅខុសច្បាប់ទេអានេះគ្រាន់តែគេសុំឧទាហរណ៍គេសុំលុយយើងណាហើយយើងដកកម្លាំងបាញ់គេដែរ អានឹងអត់អាចទៅអញ្ចឹងកើតទេអញ្ចឹងការដែលពលរដ្ឋពលកធ្វើបដកម្មហ្នឹងហើយយើងទៅដាក់តបបាញ់គេហ្នឹងបើសិនជាខ្មែរគេអត់ធ្វើអញ្ចឹងទេតែមានមកពីយួនបឡំរដ្ឋាភិបាលហ៊ុនសែនដាក់កងទ័ពយួនបឡំជាមួយខ្មែរហ្នឹងបានអាចខ្លាយអញ្ចឹងបានខ្ញុំក៏អាចយល់នឹងដែរបើសិនជាយើងជាប្រជាជនរដ្ឋប្រជាពលរដ្ឋខ្មែរដូចគ្នាយើងជាជនជាតិខ្មែរដូចគ្នា គឺយើងពិបាកនឹងលើកដៃធ្វើអញ្ចឹងពីព្រោះយើងមានអឺ មេរៀនហើយ3ឆ្នាំ8ខែយើងអស់3លានហើយបើយើងនៅតែធ្វើយ៉ាងទៀតយើងមិនមែនជាខ្មែរទេតាមខ្ញុំយល់បើសិនជាគេយកតបបរទេសមកប្រើអានឹងមានតែប្រជាជនយើងត្រូវតែក្រោកឈរទាំងអស់គ្នាយើងការពារអញ្ចឹងឥឡូវ សុំទោសលោកសុគន្ធណាឥឡូវលោកសុគន្ធណាគាត់មិនមែនជាកងតបអីទៀតទេគាត់គ្រាន់ជាពលរដ្ឋសាមញ្ញធម្មតាអញ្ចឹងគាត់អាចនិយាយប៉ះពាល់រឿងនយោបាយបានណាកុំច្រឡំណាបងប្អូនណាពីព្រោះអីកងតបគឺត្រូវនៅអព្យាក្រឹតអត់មានលុកលាន់នឹងនយោបាយទេប៉ុន្តែគាត់លែងលែងជាតបហើយគាត់មិនជាពលរដ្ឋធម្មតាអញ្ចឹងទេគាត់ទៅគ្រប់គ្រងអ្នកនយោបាយណាគឺជារឿងជាសិទ្ធិរបស់គាត់អញ្ចឹងយើងនិយាយចូលរឿងនយោបាយបន្តិចចាស់ណាក្នុងជួររដ្ឋាភិបាលហ៊ុនសែនសប្តាហ៍ថ្ងៃនេះហ្នឹងហើយដែរ ដោយលោកហ៊ុនសែនគឺគាត់ចេញមកនិយាយបោកប្រាស់ពលរដ្ឋខ្មែរណាឲ្យនិយាយហើយនិយាយទៀតគឺគាត់យកទ័ពនឹងទៅការពារអំណាចរបស់គាត់តែយើងដែលជាអ្នកគ្រប់គ្រងអ្នកនយោបាយហើយយើងដឹងគ្រប់គ្នារដ្ឋាភិបាលហ៊ុនសែនគឺជារដ្ឋាភិបាលដែលអាយ៉ងយួនវាលើកបន្ទប់ហើយបោះឆ្នោតដដែលឈ្នះគេទេតែឥឡូវហ្នឹងនេះឥឡូវហ្នឹងរដ្ឋាភិបាលហ៊ុនសែនមករំលាយគណៈបកសង្គ្រោះជាតិដែលគណៈបកដែលពលរដ្ឋយើងបោះឆ្នោតឲ្យហ្នឹងណាគឺជារបស់ខ្មែរថៃ រដ្ឋាភិបាលកំពុងតែទុកគណៈបកសង្គ្រោះជាតិធ្វើជា សត្រូវរបស់ខ្លួនតើបងគិតយ៉ាងម៉េចរឿងហ្នឹងវាបញ្ហាស្រុកខ្មែរយើងគឺស្មុគស្មាញបញ្ហារឿងនយោបាយស្រុកយើងខ្ញុំយល់ថាគឺមកពីមាន បរទេសនៅពីក្រោយខ្នង មេដឹកនាំម្ល៉េះហើយយើងជា ខាងគណៈបកប្រឆាំង គឺគេមិនឲ្យយើងឈ្នះមកឲ្យយើងដឹកនាំទៅបើយើងឈ្នះក៏គេរំលាយដែរចាអានឹងបញ្ហាហ្នឹងយពេលព្រោះបើសិនជាខ្មែរយើងឈ្នះវិញគេខាតប្រយោជន៍ច្រើនណាស់អំឡយគេមិនឲ្យយើងឈ្នះទេវាសំខាន់គឺមេដឹកនាំដែលបំរើគេហ្នឹងបើចេះភ្ញាក់ខ្លួនភ្ញាក់គំនិតឡើង ដើម្បី ការពារប្រជាជន ការពារប្រទេសជាតិយើងវិញអានឹងជាជាការល្អប៉ុន្តែរយៈពេល40ឆ្នាំនេះខ្ញុំមើលមិនឃើញថា មេដឹកនាំបំរើគេនឹងអាចភ្ញាក់ខ្លួនភ្ញាក់គំនិតមកការពារប្រជាជនយើងទេឡើយយើងមានផ្ដាំផ្ញើពឹងលើប្រជាជន នៅក្នុងស្រុកត្រូវតាមដានសភាពការ ហើយចេះក្រោកឈរដោយខ្លួនឯងយើងសង្ឃឹមអញ្ចឹងចឹងសង្ឃឹមយ៉ាងម៉េចបាទឥឡូវពលរដ្ឋក្នុងស្រុកខ្មែរគឺគាត់ សង្ឃឹមនៅលើអ្នកនយោបាយ ពលរដ្ឋខ្មែរសឹងតែ90%គាត់ដឹងថាហ៊ុនសែនជាអាយ៉ងយួនខ្មែរសឹកខ្មែរគ្រប់គ្រងទៅដោយយួនគេបំបែកខ្មែរដើម្បីគ្រប់គ្រងគេបំបែកបកកើតគណៈបកគ្រប់បែបយ៉ាងទាំងអស់គេទិញអ្នកនយោបាយខ្មែរទៅធ្វើទៅទៅធ្វើអ្វីតាមតែគេចង់បានហើយពលរដ្ឋគាត់ទុកជីវិតគាត់នៅអ្នកនយោបាយតើតើតើតើតើតើឲ្យគាត់ទៅធ្វើយ៉ាងម៉េចបើអ្នកនយោបាយលក់ក្បាលអស់ហើយហ្នឹងហ្នឹងហើយហើយឲ្យគាត់ហ្នឹងហើយឲ្យពលរដ្ឋធ្វើយ៉ាងម៉េចឥឡូវគេបង្កើតគណៈបកឲ្យគណៈបកទៀតមួយមួយ ចំណាយតែលុយលើកផ្លាកធ្វើផ្លាកទៅចុះបើសិនជាណាឲ្យពលរដ្ឋហ្នឹងទៅបោះឆ្នោតឲ្យអ្នកណាមួយឧទាហរណ៍ឥឡូវគណៈបកដែលគេបង្កើតនេះទៅបោះឆ្នោតឲ្យអ្នកណាមួយឈ្នះក្រៅពីគណៈបកសង្គ្រោះឧទាហរណ៍តើពលរដ្ឋហ្នឹងអាចមានសង្ឃឹមយកឈ្នះហ៊ុនសែនបានទេឈ្នះកាជះយូរបានទេបើតាមគណិតខ្ញុំឯណាគណិតខ្ញុំផ្ទាល់ខ្លួនខ្ញុំយល់ថាបើខ្ញុំជាប្រជាជននៅក្នុងប្រទេស ខ្មែរហ្នឹងគួរកុំទៅបោះឆ្នោតនៅណាឈោអីឈោទៅយើងមិនបាច់ទៅបោះឆ្នោតយើងធ្វើមិនដឹងឮទៅព្រោះគេបង្ខំឲ្យយើងបោះឆ្នោតយើងគ្រាន់តែដើរទៅអើតអើតអូខ្ញុំច្រឡំហើយឈ្មោះខ្ញុំនៅណាឈ្មោះនៅណាអញ្ចឹងយើងដើរពេញហ្នឹងអញ្ចឹងដើរប្រុងព្រាតអញ្ចឹងទៅព្រោះបោះឆ្នោតអីយើងដឹងលទ្ធផលរួចហើយលទ្ធផលយើងសត្វដឹងគ្រប់គ្នាអ្នកណាអ្នកឈ្នះអាការបោះឆ្នោតរបស់គេនឹងជាឆាកលខោនជាលបែងនយោបាយរបស់គេលេងដើម្បីបោកប្រាស់ប្រជាជន បោកប្រាស់អន្តរជាតិប៉ុន្តែអន្តរជាតិគេដឹងគ្រប់គ្នាហើយមានប្រជាជន ខ្មែរយើងមួយចំនួនដែលងប់ងល់នឹងជីវភាពទូធាដែលរកបានដោយញើឈាមប្លន់លក់ព្រៃលក់រ៉ែហ្នឹងវាវានៅងប់ងល់អត់ដឹងណាឥឡូវយើងគិតយ៉ាងម៉េចពលរដ្ឋយើងគាត់ចាំតែអ្នកនយោបាយទេគាត់រងគ្រោះខ្លួនគាត់ប៉ុន្តែគាត់ចាំអ្នកនយោបាយឲ្យទៅជួយគាត់ ហើយអ្នកនយោបាយឧទាហរណ៍ឥឡូវអ្នកនយោបាយដូចគណៈបាសង្ជាតិចឹងណាគេអត់ឲ្យលោកសាន់ហងស៊ីចូលទៅទៅចូលស្រុកខ្មែរទេហើយពលរដ្ឋគឺចាំរងចាំតែលោកសាន់ហងស៊ីចូលទៅហើយហ្នឹងហើយហើយអ្នកពលរដ្ឋថាបាទគេដឹងទៀតតើឲ្យលោកសាន់ហងស៊ីចូលទៅច្បាស់ជាពលរដ្ឋធ្វើមកហើយគេមកតើឲ្យគាត់ត្រូវធ្វើយ៉ាងម៉េចបើគាត់ចាំតែលោកសាន់ហងស៊ីហ្នឹងហើយបើគេមិនឲ្យគាត់ចូលត្រូវធ្វើយ៉ាងម៉េចពលរដ្ឋហ្នឹងខ្ញុំយល់ថាពលរដ្ឋគួររងើខ្លួនឯងខ្ញុំនៅនិយាយថាពលរដ្ឋងើខ្លួនឯងគឺខ្លួនឯងនោះបើផ្លូវឲ្យនយោបាយចូល បើពលរដ្ឋមិនបើកផ្លូវឲ្យនេះអញយោបាយជុលមិនបើគេបិទគ្រប់គ្នាឲ្យគឺបិទគ្រប់ច្រកឲ្យបើពលរដ្ឋស្រឡាញ់ប្រជាធិបតេយ្យស្រឡាញ់អ្នកនយោបាយដែលចង់ឲ្យអ្នកនយោបាយណាមួយមកដឹកនាំពលរដ្ឋពលរដ្ឋយើងនេះជាជាអ្នកងើបឈរជាអ្នកបើកផ្លូវឲ្យអ្នកនយោបាយចូលព្រោះមកគេបិទអ្នកនយោបាយហើយយើងចូលមិនកើតឡើយមានសង្ឃឹមលពលរដ្ឋប៉ុន្តែពលរដ្ឋយើងវាដូចថា ទទួលការគំរាមកំហែងការធ្វើបាបច្រើនពេកម្នាក់អ្នកដូចថាបាក់ស្បាតបាក់ស្បាតមិនហ៊ានងើបឡើយបើយើងចង់ឲ្យប្រជាជនងើបគឺមួយងាយើងតចំណាយពេលយូរចំណាយពេលដែលថាដាស់តឿនចំណាយពេលបញ្យលប្រជាជនឲ្យយល់ពីសិទ្ធិសេរីភាពរបស់ខ្លួន ចាអរគុណច្រើនចាអរគុណច្រើនលោកសក្តាដោយសារតាពេលវេលាយើងក៏វាមួយម៉ោងជាងហើយដែរហើយអរគុណខ្លាំងមែនទែនដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃបានមកចូលរួមនៅក្នុងកម្មវិធីអឺកម្មវិធី PES វិរៈភាពសំរងស៊ីទោះបីយើងទើបតែចាប់ផ្ដើមនៅថ្ងៃនេះគឺជាថ្ងៃទី1អរគុណដែលបានមកចូលរួមជាមួយយើងខ្ញុំទាំងពីរនាក់ហើយសូមបងប្អូនជួយចែកចាយបន្តផងដើម្បីឲ្យបានបងប្អូនយើងបានចូលមើលបានច្រើនទីជាការលើកទឹកចិត្តដល់ពួកយើងខ្ញុំទាំងពីរនាក់ និងក្រុមការងាររបស់ពួកយើងចាប៉ុន្តែអ្វីដែលសំខាន់នេះក៏ថាមុននឹងក្តាំលៀបបែកបងប្អូនសូមឲ្យសូមជួយលោកសក្កណាជូនពរទៅដល់បងប្អូនខ្មែរក៏ដូចជាប្រាំផ្ញើទៅដល់កងទ័ពខ្មែរសូមឲ្យបំពេញនូវកតបកិច្ចកតបកិច្ចរបស់ខ្លួនឲ្យស័ក្តិសមជាកងទ័ពកូនរបស់ប្រជាពលរដ្ឋ ការពារពលរដ្ឋការពារនៅបូរណភាពទឹកដីសូមគុំការពារជនប្រជាការពារអំណាចជនប្រជាបន្តធ្វើបាបពលរដ្ឋខ្លួនឯងធ្វើឲ្យប្រទេសជាតិរលត់រលាយ ចាសូមជួយលោកសកណានៅចុងបញ្ចប់បាទខ្ញុំជម្រាបលាជាចុងក្រោយប៉ុន្តែខ្ញុំសូមផ្ដាំផ្ញើដល់កងទ័ពខ្មែរទាំងអស់ដែលនៅក្នុងប្រទេសកម្ពុជាមុននឹងធ្វើការអ្វីមួយត្រូវតែសម្រេចចិត្តឲ្យច្បាស់លាស់ត្រូវតែបំពេញទារតួនាទីខ្លួនឯងជាកងទ័ព ដើម្បីបំរើប្រទេសជាតិបំរើប្រជាជនបើគេប្រើមកខុសខុសច្បាប់នៃកងទ័ពគួរដែលកុំធ្វើតាមបាទខ្ញុំមានមានតែប៉ុណ្្នឹងទេសុខចាអរគុណច្រើនលោកសក្កណាចាសូហ្វីនៅចុងបញ្ចប់នេះមានអ្វីចង់ផ្ដាំផ្ញើទៅដល់បងប្អូនយើងដែរទេចាអញ្ជើញសូហ្វីអុយសុំទោសឡៃឡៃកាបញ្ហាមួយកូនតិចហ្នឹងឯងក្នុង ទីបញ្ចប់នេះសូមអរគុណ Rickman ដែល បានចូលរួមបកស្រាយបានយ៉ាងល្អហើយក៏អរគុណបងប្អូនទាំងអស់គ្នាដែលចូលមករួមស្ដាប់និងជួយ like ជួយ share ហើយសូមឲ្យជួយ share បន្តទៀតនិងជួយ follow ម្នាក់មួយទៅដើម្បីតែផ្ដល់ព័ត៌មានជូនដល់បងប្អូនថ្ងៃហើយជូនបងបងប្អូនសុខសប្បាយសុខភាពល្អទាំងអស់គ្នាជួបគ្នានឹងនាទីអាទិត្យក្រោយទៀតហ្នឹងឯងសុខយើងនឹងរៀបកម្មវិធីនេះនឹង រាល់ថ្ងៃសុក្រមែនទេយើងប្រហែលជាយើងបដូរយើងប្រហែលជាយើងបដូរមកថ្ងៃសៅរ៍វិញហើយព្រោះអីថ្ងៃសុក្រគឺជាថ្ងៃដែលគេធ្វើការអញ្ចឹងវាមានភាពមមាញឹកបន្តិចអញ្ចឹងប្រហែលជាកម្មវិធីហ្នឹងយើងអាចបដូរមកថ្ងៃសៅរ៍វិញគឺជាថ្ងៃសម្រាប់ហ្នឹងហើយគឺយើងកម្មចុងក្រោយគឺខ្ញុំសូមអរគុណដល់អ្នកស្រីទាំងពីរអ្នកស្រីធីតាអ្នកស្រីសូហ្វីអេនសិនដែលបានផ្ដល់កិត្តិយសឲ្យខ្ញុំចូលសម្ភាសនៅ page រៀបពី conference ថ្ងៃដំបូងថ្ងៃបើកឆាក បាទសូមអរគុណបាទចាបាទអរគុណច្រើនចាអរគុណច្រើនហើយចាចុងចាំនេះមានតែអរគុណទៅដល់បងប្អូនដែលផ្ដល់នៅការលើកទឹកចិត្តក៏ដូចជាចូលរួមក្នុងការតាមដានជួយចែករំលែកឲ្យបានដល់បងប្អូនដល់ផ្សេងទៀតបានចូលរួមតាមដាននៅផេកវិរៈភាពសំរងស៊ីផងដែរចាសូមអរគុណច្រើនចាសូមជម្រាបលាចាអរគុណច្រើនជម្រាបលាបងប្អូនទាំងអស់គ្នា